យើងមានសម្បជញ្ញៈដឹងថាជារបស់ ក្រជារបស់ មាន តម្លៃតាមដែលព្រះសម្មាសម្ពុទ្ធអង្គទ្រង់ប្រកាសសម្ដែងក្នុងបទកិច្ចឆោមនុស្សសបដិលាភោជាដើមហ្នឹងឬក៏ទុលភញ្ញមនុស្សសត្វតាំងហ្នឹងអញ្ចឹងគឺយើង មិនចេះតែប្រើប្រាស់ទៅឲ្យជាទាស័ករបស់កិលេសរបស់បាបខឹងក្រោតអីក៏ងាយងាយអីចឹងទៅឬក៏ប្រព្រឹត្តទៅ ក្នុងកាមគុណអីថាបថុយប្រឋានចង់ សបាយរីករាយអីក៏ប្រព្រឹត្តក្នុងបាបកម្មអីទៅនោះទេមកវាស្ថិតនៅក្នុងភាពជាទាសៈនៃកិលេសអញ្ចឹងអត់សមនឹងតម្លៃដែលបានមកជាមនុស្សដោយក្រដោយលំបាកនេះហ្នឹងតើអាស្រ័យសតិសម្បជញ្ញៈបានយើងពិចារណាឃើញ របស់មានតម្លៃយើងមិន ប្រើប្រាស់អីទៅក្នុងរឿងថោកទាបរឿងបាបអកុសលអីទៅនោះទេយើងចេះតែខឹងស្អប់ កំណាញ់ចំណែនអីចឹងអត់ប្រឹងប្រែងដើម្បីនឹងដោះខាត់កំចាត់បងអីចឹងអាហ្នឹងចេះតែចម្រើនទៅមិនចេះអស់ឯងឯងអីទេ យើង អត់មានពេលវេលាអីទៅខឹងទៅស្អប់ទៅណាអីគ្រប់គ្រាន់ទៅទេវាអត់មានពេលគ្រប់ខឹងស្អប់ហ្នឹងវាចេះតែខឹងទៅអប់ទៅទៀតចឹងទៅមិនចេះរួចរាល់ទេ ហើយក៏ស្លាប់ទៅទាំងគនុំគុំស្អប់ ទាំងពីវេរាអីចឹងទៅហ្នឹងហើយ វាខាតណារឿងបាបរឿងអកុសលអីហ្នឹងវត្តសង្សារអត់បានជួបនឹងបរតនត្រ័យអត់បានជួបនឹងពុទ្ធសាសនាកណាហ្នឹងហើយឬក៏មានកំណើតកើតជា គោកបីកែឆ្មាអីហ្នឹងចេះតែប្រព្រឹត្តទៅនៅ ក្នុងរឿងបាបអកុសលហ្នឹងហ្នឹងណាកើតជាមនុស្សព្រៃមនុស្សដែលមិនបាន សិក្សាអប់រំអីចេះតែប្រព្រឹត្តទៅនៅ ក្នុងរឿងបាបអកុសលហ្នឹង តែដល់តែយើងបានមកជួបនឹងព្រះពុទ្ធសាសនាពិសេសថែមពីលើដែលកំណើតជាមនុស្សហ្នឹងបោកដែលយើងមានបន់មកបានជួបនឹងពធัวបឋមរតនៈរិតតែក្រៃលែងក្រទៅទៀត យើងកើតមកជាមនុស្សច្រើនដងក៏មិនមែនចេះតែបានជួបនឹងពធัวដែរពធัวហ្នឹងក្រជាងគណាហើយកើតជាមនុស្សអត់បានជួបនឹងពធัวដែលតែមានពធัวឲ្យអត់បានមកជាមនុស្ស អត់បានជួបអីចឹងគឺជារឿងវត្តសង្សារអីសັບតែយើងបានទាំងព្រមហ្នឹងឯងហ្នឹងក្រាន់តែជាបត់រំលឹកដោយសតិសម្បជញ្ញៈដើម្បីថាយើងធ្វើអីអីដូចយើងដាំពូជអញ្ចឹងយើងជ្រើសរើសពូជយើងមិនមែនទៅដាំអ្វីដែលអត់ប្រយោជន៍ទៅនោះទេអញ្ចឹង ហ្នឹងឯងឬស្រែចម្ការដំណាំដាំដុះអីយើងលក់ដូរចិញ្ចឹមជីវិតនៅអ្វីដែលជាភោគផលដែលអាចថាលក់ដូរអីបានអញ្ចឹងហ្នឹងឯងមានតម្លៃនឹងគ្រាន់តែប្រៀបដើម្បីបញ្ជាក់ពីរឿងឯថាយើងសំខាន់ប្រើប្រាស់ជីវិតហ្នឹង ជាពូជជាដើមទុនដើម្បីនឹងណាបានរួចផុតចាកទុកណារួចពីវត្តដាក់ហ្នឹងដោយសារបនកុសលហ្នឹងឲ្យសម្រេចនៅអរិយមគ្គអង្គ8ដោយឧបនិស្សយបច្ច័យហ្នឹងទៅលោករយៈទៅដល់លោកតរៈនឹងឯងចឹងអញ្ចឹងយើងក៏មិនចាំបាច់ស្ដាយ សេចក្តីសុខអីក្នុងភពក្នុងកំណើតជាមនុស្សអីទេបើសេចក្តីសុខក្នុងភពហ្នឹងវាតេតងនឹងមានបញ្ហាមានអត្តភាពមានឧបាទានខណ្ឌមានបញ្ហាឲ្យទុកលំបាកឲ្យស្រេកឃ្លានឲ្យត្រូវការបច្ច័យ4អីអីចឹងទៅបាន បរិភោគប្រើប្រាស់បច្ច័យ4នៅក្នុងកំណើតយើងជាមនុស្សហ្នឹងទៅយើងដឹងខ្លួនថា បានសុខបាន ស្រួលបានសុបាយអីអីហ្នឹងមកអំពីវាមានអត្តភាពវាមានបញ្ហាមានរោគហ្នឹងវាអញ្ចឹងទេយើងកុំច្រឡំទៅក្នុងការបរិភោគខ្សែផ្សោយអីហ្នឹង ថាគួរឲ្យយើង ស្ដាយទៅ ព្រះនិព្វាន ទៅអត់បានបរិភោគខ្សែផ្សោយអីហ្នឹង អាហ្នឹងវាជាសេចក្តីល្ងងជាចំណុចអវិជ្ជាសេចក្តីល្ងងរបស់សត្វលោកយើងដោយថាអ្វីដែល ខ្លួនឯងអត់បានសាងអត់បានធ្វើហើយចេះតែទទួលអញ្ចឹងអាហ្នឹងវាជាចំណុចនៃសេចក្តីល្ងងហ្នឹង យើងគ្រាន់តែរំលឹករំលឹកព្រោះយើងសិក្សាពធัวស្ដាប់ពធัวរាល់ថ្ងៃ ទៅវាមានការអប់រំចម្រើននៅការយល់ដឹងហ្នឹងអញ្ចឹងយើងស្ដាប់រឿយរឿយទៅយើងផ្ទៀងផ្ទាត់អាចយើងឃើញអ្វីដែលយើងដឹងថាมันងាយដើម្បីបានឃើញបានយល់ទៅនោះហ្នឹងឯង អ្វីដែលយើងបានដូចថាចាក់ធ្លុះបដើបដើទៅហ្នឹងហ្នឹងហើយយើងដឹងថាมันងាយនឹងបានជ្រាបដឹងអាហ្នឹងយើងដឹងខ្លួនយើងអញ្ចឹងហ្នឹងឯងហើយយើងធ្លាប់ស្ដាប់ធ្លាប់អីហូរហែច្រើន ឆ្នាំមកប៉ុន្តែអាការដែលយើងយល់ដឹងហ្នឹងវាខុសពីដែលយើងគ្រាន់តែស្ដាប់គ្រាន់តែអាចថាបានអីចឹង ប៉ុន្តែការយល់ដឹងមានកម្រិតមួយដែលយើងគិតមិនឃើញណានឹងថាឲ្យដឹងមុនយ៉ាងម៉េចអីទៅនោះទេដល់ទៅបញ្ញានឹងញាណនឹងកើតឡើងទៅបានយើងដឹងហ្នឹងឯងដូចជាការដែលយើងដឹងថា លោកហ្នឹងមិនគួរអីត្រេកអរអីចឹងណាសត្វពេលលោកគេអនភិរតសញ្ញាណាមានតែក្តីសម្គាល់មួយអញ្ចឹងបាទណាអាហ្នឹងគឺនៅក្នុងករីមាននសោតមានសញ្ញាហ្នឹងសម្គាល់ថា លោកហ្នឹងមិនគួរឲ្យត្រេកអរហ្នឹងណាអាហ្នឹងវាមិនមែនយើងចេះតែមកយល់ដឹងថាមិនគួរឲ្យត្រេកអរយ៉ាងម៉េចទៅនោះទេយើង ស្ដាប់ហើយក៏ដែរ តែវាមានការអប់រំបញ្ញានឹងចម្រើនឡើងនឹងយើងយល់ដឹងឲ្យឃើញថាជាបញ្ញាមួយដែលឡែកពីពីយើង ស្ដាប់យើងគិតហ្នឹងឯងស្ដាប់យើងចេះតាមស្ដាប់គិតយល់តាមគិត តែបញ្ញាភាវនានោះដូចឡែកចឹងញៀននឹងកើតមកយើងដឹងថាលោកហ្នឹង មិនគួរឲ្យក្រេកអរហ្នឹង มันគួរឲ្យស្ដាយហ្នឹងមកអំពីការត្រេកអរអីហ្នឹងវាតេតួងទៅនឹងអឺពងវែងប្រកាន់បញ្ញខណ្ឌហ្នឹងថាជាខ្លួនឯងអ្នកຕົកអ្នកលំបាកអ្នកខ្វះខាតអ្នកអត់ឃ្លានអ្នកមានโรคអ្នកមានជំងឺអីហ្នឹងហើយក៏បានបរិភោគប្រើប្រាស់បច្ច័យ4ទៅចឹងទៅវា ត្រេកអររីករាយទៅហើយយើងក៏ស្រឡាញ់អ្នកដតីក៏ពេញចិត្តអីចឹងក៏បង្អួតបង្អោអីគ្នាតាមហ្នឹងតែមានរឿងបង្អួត បង្អោរៀនហ្នឹងឯងសម្រាប់ថយជួនហ្នឹងរាប់មុខមិនអស់ទេរឿងបង្អួតបង្អោហ្នឹងស្អីបន្តិចក៏ចង់តែបង្អួតហ្នឹងហ្នឹងឯង មិនថារូបរាងកាយឬក៏ចំណេះចេះដឹងចរិយាមេរយាទអីដែលក្នុង លោកហ្នឹងគេរាប់អានអីអីហ្នឹងថាមិនល្អអានោះបិទកើតទៅជាមេយាមួយទៀតអឺបិទរឿងមិនល្អហ្នឹងដល់ល្អចង់បង្អួតវាមានអញ្ចឹងរឿង អវិជ្ជាជាឫសគល់ចាប់យកអត្តភាពមិនធ្វើជាតួខ្លួនហ្នឹងណាហ្នឹងហើយអ្វីតែសេចក្តីល្អបនអីអីហ្នឹងរឿងពង្អួតពង្អរហ្នឹងក៏មានហ្នឹងឯងដោយឡែកដោយថាប្រកបដោយមេត្តាករណាទៅជាបត្តិទានអីហ្នឹងមហាកុសលណាវាមានបង្អួត បង្អរហ្នឹង ណារំលឹកថាឲ្យយើងដឹងដឹងថាបីបីទាំងអស់ហ្នឹងវាតកតួងទៅនឹងការប្រកាន់អត្តភាពដោយអត្តានុតិដ្ឋិហ្នឹងបានវាចេញទៅជារឿងមយាលៈពុទ្ធនៅរឿងមិនល្អអីអីត្រូវបិទបាំងហ្នឹងហើយនឹងការបង្អួតបង្អអីអីហ្នឹងហ្នឹងឯងវាជារោគហ្នឹង តែយើងត្រូវព្យាបាលដោយព្រះធัวដោយព្រះធัวជាឱសថសោតាបត្តមៈចឹងទៅបានវាជាដាច់រោគហ្នឹងហ្នឹងឯងមាយាសាថយៈហ្នឹងឯងគូគ្នាណាហ្នឹងឯងហើយមានយើងអប់រំបញ្ញាទៅយើងឃើញ ចេះតែអាឡោះអាឡៃស្ដាយអីអីយើងនិយាយដល់ថាស្ដាយរបស់ក្នុងលោកនឹងមិនត្រេកអរនឹងព្រះនិព្វានណាហ្នឹងឯងស្ដាយស្ដាយដល់ថ្នាក់ហ្នឹងណាមិនត្រេកអរនឹង ព្រះនិព្វានណាព្រោះស្ដាយការខ្សែផ្សោយអីអីហ្នឹងព្រោះព្រះនិព្វាន បានស្ដាប់មកឮមកថាអត់មានអត់មានកើតទៀតអីចឹងទៅ ពុទ្ធបរិស័ទយើងចាប់បានត្រង់ឲ្យថាมันគួរឲ្យត្រេកអរមែនហើយចម្រើនរឿយរឿយធัวហ្នឹងត្រូវចម្រើនចម្រើនយើងបានគំនិតនឹងចឹងមកយើងនិយាយថាគំនិតអីអីហ្នឹងតែនៅក្នុងលំដាប់នៃញៀនណាហ្នឹងឯងជាសមាធិធិយើងធ្វើទុកក្នុងចិត្តគំនិតដែលយើងគិតទៅហ្នឹង ចម្រើននៅការនឿយណាយជាមួយនឹងការសែបសោយអីអីហ្នឹងថាវាអត់ចាំបាច់យើងត្រេកអរទៅហេតុទៅហប់អីទៅជាមួយនឹងរបស់ក្នុងលោកហ្នឹងថាពោលសរសើរណាសញ្ជក់មាត់ដូចថាឆ្ងាញ់ណា អាហ្នឹងជាឆន្ទរាគៈហ្នឹងណាអាហ្នឹងជាតណ្ហាដែលនាំឲ្យកើតទុក្ខបើសត្វលោកគ្រប់គ្នា ដែលទុកតាមផ្លូវចិត្តហ្នឹងប្រម៉ែប្រមូលបញ្ហាមកវានៅលើតណ្ហាហ្នឹងឯងគ្រប់សេចក្តីទុកផ្លូវចិត្តទាំងអស់និយាយដល់ទៅទុកក្នុងវត្តដាក់ទៅទៀតទៅក្នុងគោលរិយសច្ចហ្នឹងគេថាយើងនិយាយសេចក្តីទុកតាម ផ្លូវចិត្តនេះដែលយើងត្រូវ ដោះស្រាយហ្នឹងអត់មានវាសេចក្តីទុកផ្លូវចិត្តណាមួយដែលថាវាមិនអាស្រ័យនឹងតណ្ហាខ្លួនឯងណាហ្នឹងឯងអត់មានទេហ្នឹងឯងសិតតែអាស្រ័យនឹងចំណង់តណ្ហាខ្លួនឯងហ្នឹងហ្នឹងហើយយើងដឹងអញ្ចឹងទៅយើងវាមានចំណុចដោះស្រាយមិនមែនចេះតែ ទៅឆ្លោះទៅតោះទៅរករឿងអ្នកដតីអីទេតែយើងដោះស្រាយឲ្យចំអាប្រភពដែលនាំឲ្យការຕົកផ្លូវចិត្តហ្នឹងទៅដល់អញ្ចឹងវាបានសុកទៅទៅរស់រឿងដដាទៀតវាយើងសុកចិត្តហើយហ្នឹងរត់មានរឿងតោះអីជាមួយអ្នកតីរឿងអីទេ នឹងតោះហ្នឹងយើងតោះទៅកើតទុកផ្លូវចិត្តហ្នឹងហ្នឹងហើយយើងអត់ដោះស្រាយថាសមុទ្ឋានរបស់រោគហ្នឹងគឺតណ្ហាហ្នឹងហើយយើងដូចដាក់ឆ្នាំខុសណារឹតលើសដើមទៅទៀតដាក់ឆ្នាំខុសដូចថាដាក់ឆ្នាំត្រូវទៅខឹងទៅស្អប់អ្នកតន្ត្រីត្រូវទៅចំណែននឹងអ្នកតន្ត្រីអីអីហ្នឹងណា អាហ្នឹងដាក់ណាំខុសរោគរត់តែខ្លាំងអារោគនឹងរោគហើយវាថែមអាអាឆ្នាំពុលនឹងទៅទៀតស្លាប់ហ្នឹងយើងនិយាយជាទុកជាទោសក្នុងវត្តដាក់ហ្នឹងគឺយើងថាស្លាប់ហ្នឹងហើយជារឿងទុកទោសក្នុងវត្តដាក់ហ្នឹង ហ្នឹងហើយអញ្ចឹងយើងស្ដាប់ហ្នឹងពធហ្នឹងមានប្រយោជន៍ឲ្យយើងបានចំណុចដើម្បីយើងដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងហ្នឹងហើយរាល់ទុកលំបាកផ្លូវចិត្តទាំងអស់គឺសិតតែអាស្រ័យតណ្ហាខ្លួនឯងបច្ចុប្បន្នតនពេលហ្នឹង ហ្នឹងហើយមិនមែនថាតណ្ហាហើយចាំទៅទុកក្នុងវត្តដាក់អាហ្នឹងវាជាមូលនៃវត្តដាក់ប៉ុន្តែសមុទ្ទាចារតណ្ហានេះក្នុងបច្ចុប្បន្នហ្នឹងចឹងលំបាកផ្លូវចិត្តតិចក៏ដោយតិចប៉ុណ្ណាក៏ដោយសិតតែអាស្រ័យតណ្ហាទាំងអស់អត់មានតណ្ហាជាបច្ច័យគឺអត់មានក្តីទុកផ្លូវចិត្តទេហ្នឹងហើយ សេចក្តីទុកហ្នឹងវាជាផ្នែកតោសៈហ្នឹងឯងតោសៈមួយចិត្តហើយវាតែងតែអាស្រ័យនឹងកាមតណ្ហានេះជាឧបនិស្សយបច្ច័យជានិច្ចវាមិនបានតាមចំណងតាមបំណងប្រាថ្នាបានហើយនឹងមិនអោយត្រេកអរដូចមុនទៀតណាវាឲ្យ បន្ទុះតោះវាឲ្យស្អប់វាឲ្យធុញអីអីចឹងទៅទៀតទៅអាហ្នឹងចេះតែមានរឿងតោះហ្នឹងគឺចឹងឲ្យយើងដឹងព្រោះយើងតែកាលណាវាអត់កើតទុកផ្លូវចិត្តហើយវាអត់មានបញ្ហាអីរឿងពិភពលោកទេហ្នឹងហើយអញ្ចឹងមានបញ្ហាអីដែលយើង ចាំបាច់ថាត្រូវទៅដោះស្រាយជាមួយអ្នករតីជាមួយអីដើម្បីថាកុំឲ្យយើង លំបាកចិត្តកុំឲ្យយើងកើតទុក្ខផ្លូវចិត្តអីវាអត់ចាំបាច់ដោះស្រាយអីមួយអ្នករតីទេមួយអ្នករតីវាកិច្ចការងារអីដែលយើងត្រូវរៀបចំត្រូវគ្រប់គ្រងត្រូវអភិវឌ្ឍអីអីវាដោយឡែកទៅទេតែរឿងក្តីទុក្ខផ្លូវចិត្តខ្លួនឯងហ្នឹង គឺត្រូវដោះស្រាយជាមួយតណ្ហាខ្លួនឯងហ្នឹងការអប់រំ ចម្រើនទៅដោយសតិសម្បជញ្ញៈនឹងឯងហ្នឹងយើងមានគោលជាចំណុចចំណុចថាយើងដឹងទីលោកនឹងមិនគួរឲ្យត្រេកអរហ្នឹងយើងចាប់បានត្រង់ថាមកអំពីវាមានសេចក្តីទុកលំបាកវាមានបញ្ហា គឺឧបាទានខណ្ឌ ទៅដូចរោគអញ្ចឹងបានជាយើងត្រូវប្រើប្រាស់បច្ច័យ4ហ្នឹងគ្រាន់តែបំបត្តិការឈឺចាប់គឺអត់អាចឲ្យរោគហ្នឹងជាទេហ្នឹងហើយបំបត្តិការឈឺចាប់ប៉ុន្តែយើងមិនទៅយល់ថាគួរឲ្យស្ដាយអាឆ្នាំបំបត្តិការឈឺចាប់អីអីហ្នឹងលេបទៅវាបាត់ឈឺទៅវាស្រួលបាយអីអីចឹងយើងវាមិនទៅវង្វេងស្ដាយ យ៉ាងឯណាណាដែលយើងដឹងថាអានឹងគ្រាន់តែដូចជាឆ្នាំបំបត្តិការឈឺចាប់អញ្ចឹងទៅហ្នឹងយើងអោនចិត្តមកត្រេកអរនឹងការជារោគពិតប្រកបណាស់មិនចាំបាច់ទៅលេបអាឆ្នាំបំបត្តិការឈឺចាប់អីហ្នឹងទេព្រះនិព្វានគឺជាការជារោគ អញ្ចឹងវាអត់ចាំបាច់រឿងបច្ច័យ4វត្ថុកាមគុណអីអីក្នុងโลกនេះណា មានអីឲ្យត្រេកអរអីអីវត្ថុកាមគុណនឹងតេតងនឹងរឿងទុក្ខវេទនាតេតងនឹងក្តីលំបាកអីអីផ្លូវកាយផ្លូវចិត្តនឹងបានទៅទៅផ្អែមឆ្ងាញ់ជាមួយនឹងវត្ថុកាមគុណហ្នឹងចឹងទៅទេហ្នឹងឯងវាវាមានអាក្តីទុក្ខលំបាកផ្លូវកាយផ្លូវចិត្តប្រភពនៃបញ្ហាហ្នឹងវាមានអញ្ចឹងណា បានរបស់ក្នុងលោកនឹងកាមគុណនឹងសោយសុកនឹងវាឡើងថ្លៃហ្នឹងឯងបណ្ណាបណីបង្អួតបង្អល់អំណាញ់ចំណែនអីសពគ្រប់ទាំងអស់ហ្នឹងចឹងទៅហ្នឹងឯងយើងដឹងថាអូយ៉ាងលោកហ្នឹងមិនគួរអីយើងស្ដាយអីទៅទេឲ្យតែយើងបង្អោនចិត្តទៅរកការអស់វត្តដាក់ទៅរកការអស់បញ្ញខណ្ឌអញ្ចឹងគឺអត់មាន បញ្ហាអីជាមួយនឹងរបស់ក្នុងលោកហ្នឹងគ្រាន់តែបច្ច័យ4វាដូចជាឆ្នាំបំបត្តិការឈឺចាប់ប៉ុណ្ណឹងទេហើយវាមានអាចំណៃតោះនោះទៀតវត្ថុកាមគុណអីអីហ្នឹងគ្រឿងពុលគ្រឿងស្លែងអីទៅទៀតហ្នឹងឯងគ្រឿងញៀនអីអីចឹងទៅមិនគូអីឲ្យយើងស្ដាយរឿងការសែបសោយហ្នឹងទេ ព្រោះព្រះនិព្វានមិនមានអត្តភាពមិនមានរោគគឺមិនមានសេចក្តីទុក្ខលំបាកអញ្ចឹងវាអត់ចាំបាច់ត្រូវការអីទាំងអសម្បត្តិក្នុងភពហ្នឹងហ្នឹងហើយយើងបានជ្រាបដឹងអញ្ចឹងអញ្ចឹងគឺយើងអាចនឹងលេងដៃចេញពីលោកនឹងបានហើយព្រោះយើងតោងដៃមួយទៀតបានហើយពីយើងឡើងដើមឈើអញ្ចឹងដៃ មួយខាងតោងមេឃមួយទៅយើងហ៊ានលេងអាមួយទៀតហើយហ្នឹងហើយនឹងព្រៀបយ៉ាងណាយើងនិយាយថាមានដៃគឺញាណគឺបញ្ញាហ្នឹងបានតោងទីពឹងបានអញ្ចឹងទៅយើងអត់ខ្លាចញញើតអីនឹងលេងអាមួយខាងទៀតនេះទេយើងអីតោងបានយ៉ាងមមហ្នឹងយើងអត់មានទៅតោងអីទៀតទេអស់ត្រឹម ព្រះនិព្វានហ្នឹងឯងជាទីពឹងនោះហ្នឹងឯងបងប្អូនកូនចៅអប់រំបញ្ញាយើងបានទីពឹងហ្នឹងឯងកុំឲ្យយើងដូចថាអត់មាន ទីពឹងអញ្ចឹងវាភ័យភ័យនឹងការប្រែប្រួលភ័យនឹងការបាត់បង់ភ័យនឹងអីស្អីក្នុងโลกហ្នឹងយើងត្រេកអរយើងពេញចិត្តយើងយកជាទីពឹងដូចថា ខ្ញុំអស់អីអាលីងហើយអីដូចថាយំស្រែកសោកសៅណានឹងអត់មានសល់អីទេឲ្យខ្ញុំរស់យ៉ាម៉េចអីអីចឹងទៅរឿងមកអំពីវាអត់មាន ទីពឹងគឺព្រះនិព្វានហ្នឹងវាពឹងតែរបស់ដែលមិនទៀងហ្នឹងដល់ទៅវាត្រូវវិនិច្ឆ័យព្រឹបព្រឹបព្រមគ្នាច្រើនឬក៏អវ័យដែលជាកពូលដួងចិត្តចឹងទៅ ដូចរស់អត់បានចឹងទៅមកអំពី វាវាតោងតែរបស់ ដែលមិនទៀងហ្នឹងស្វែងរកតែរបស់មិនទៀងហ្នឹងហ្នឹងឯងបានវាចិត្តតែមានរឿងចំណែនឆ្លោះប្រកែកដណ្ដើមប្រជែងអីសពគ្រប់ហ្នឹងឯងចម្រើនឡើងទៅដោយកាមឆន្ទៈហ្នឹងជាបច្ច័យទៅក្នុងពូឧបកិលេសផ្សេងផ្សេងទាំងអស់ហ្នឹងហ្នឹងឯងដល់ទៅយើងមានពធัวជាឱសថចឹងទៅ យើងតោងទីពឹងគឺការមិនមានអត្តភាព មិនមានភពមិនមានកិលេសអញ្ចឹងទៅអាការដែលយើងលះបង់នៅអាការប្រកម្មបញ្ញខੰថាជាអត្តាទូខ្លួនយើងហ្នឹងអញ្ចឹងអាឧបកិលេសកំណាញ់ចំណែនអីអីហ្នឹងវាវិនាសវិន័យទៅតាមហ្នឹងដោយអំណាចនៃ បញ្ញាកំណត់ដឹងបញ្ញខណ្ឌហ្នឹងហ្នឹងឯងមិនមែនទូលទុកទេតែដឹងទុកណាហ្នឹងឯងនិយាយថាយើងដាក់ចុះរបស់ពីក្បាលវាអត់ស្រាលដូចជាដាក់ចុះរបស់ធ្ងន់ពីចិត្តទេណាហ្នឹងឯងដាក់ចុះរបស់ពីចិត្តនេះហ្នឹងឯង រៀនរស់នៅជាមួយនឹងការពិតមិនចាំបាច់ឈឺចិត្តមិនចាំបាច់ហួងហែងធម្មជាតិទាំងអស់បច្ច័យតតែង ដោយអត់មាន ខ្លួនឯងនៅក្នុងដួងច័ន្ទអញ្ចឹងហ្នឹងហើយមិនបាច់ចំណែនមិនចាំបាច់ប្រកាន់ ពីព្រោះដួងច័ន្ទអត់មានម្ចាស់អាហោហែអញ្ចឹងទៅយើងមានដែលទៅចំណែនណាគេជាម្ចាស់ដួងច័ន្ទអីចឹងណា ដួងច័ន្ទនឹងជារបស់អ្នកនេះរបស់អ្នកនោះខ្ញុំចំណែនណាខ្ញុំអត់មានលោកខែអីដាក់ក្នុងផ្ទះចង់បានលោកខែគូទៅនៅពីដានផ្ទះអីណាឃើញកូនចៅក្មេងក្មេងអីគេយកกระดาษភ្លឺភ្លឺទៅធ្វើច័ន្ទធ្វើផ្កាយអីយប់ឡើងបាត់ភ្លើងទៅ ទៅដូចភ្លឺភ្លឺអីចឹងទៅសបាយអីកូនចៅអីលេងតាមហ្នឹងណាហ្នឹងឯងអឺផ្ទះគេវាសណាំសនួនអីទៅតាមហ្នឹងហ្នឹងតែឲ្យទៅបានដួងច័ន្ទអីមែនតេនមកវាអត់មានអត់មានម្ចាស់ទេហ្នឹងឯងហើយកុំកុំធ្វើដូចតំសាយចំណែណូតំសាយគេនៅក្នុងលោកខែ ផ្សាយឯងនៅតែដីស៊ីតែស្មៅចំណែនណាចំណែននឹងលោកខែក្នុងទុនសាយនឹងថាទុនសាយចុះគឺថាអញ្ចឹងយើងក្រៅលើកព្រៀបហើយយើងទុនសាយអីដែរទៅលងងអីដែរណាណាទៅជាម្ចាស់លោកខែនោះណាណាគឺណា លោកខែនឹងជារបស់អ្នកណាឲ្យឲ្យយើងទៅចំណែនជាមួយអ្នកណាមើលមើលអាហ្នឹងក្នុងន័យប្រៀបរឿងអវ័យវ័យក្នុងโลกនេះវាអញ្ចឹងក្នុងក្នុងន័យហ្នឹងណាវាអត់មានលោកនឹងជារបស់អ្នកណាទេពីព្រោះអីពីព្រោះអ្នកណានោះវាអត់មាន វាមានតែវេទនាសោយអារម្មណ៍វាមានតែវិថីចិត្តដឹងអារម្មណ៍ អាហ្នឹងដែលយើងត្រូវអប់រំបញ្ញាហ្នឹងណាចឹងបាននិយាយថាវាអត់មានទន្សាយណាទៅនៅក្នុងប្រចាំទេគ្រាន់តែថារូបយើងមើលទៅឃើញអញ្ចឹងវាអត់មានទន្សាយមានជីវិតអីណាជាម្ចាស់បានទៅនៅក្នុងប្រចាំនឹងទេទន្សាយគេមើលទៅគេ កំសត់ខ្លួន គេចំណែនទន្សាយ នៅក្នុងដួងច័ន្ទហ្នឹងអាហ្នឹងហើយចង់ទៅនៅក្នុងលោកខែហ្នឹងដែរយ៉ាងហ្នឹងគ្រាន់តែចង់និយាយថារឿងយើង ដែលចេះចំណែនគ្នាហ្នឹងវារបៀបឃើញឃើញថាវាមានអ្នកមានវាមានអ្នកបាន វាមានអ្នកហឹកហឹហឺខាវាមានអ្នកដែលគួរឲ្យយើងចំណែនណាព្រោះនឹងបានអីបានអីបានអី ហ្នឹងវាបានតែកើតទុកទៅខ្លួនឯងហ្នឹងប៉ុន្តែយើងចាំឧបមាហ្នឹងត្រង់ថាវាអត់មានណាជាម្ចាស់លោកខែហ្នឹងទេអត់មានអត់មានទសាយណាទៅនៅក្នុងប្រចាំជាម្ចាស់ដួងច័ន្ទនឹងយ៉ាងណាអត់មានណាជាម្ចាស់នៃលោកនេះហ្នឹងឯង អញ្ចឹងតែយើងចំណែកនឹងអ្នកណាផ្ទុយមកវិញយើងឃើញតែសត្វលោកសត្វតែអ្នករួមគ្រោះគឺណាដែលទទួលទុកទោសនៃវត្តដាក់ហ្នឹងហើយអាហ្នឹងដែលមានបញ្ញត្តិមកជាអារម្មណ៍ណាហ្នឹងហើយហើយបានវិបស្សនាជាឧបនិស្ស័យមកមានមេត្តាករណាទៅវិញបាទ វាមានសេចក្តីទុកទោះជាមាន បានប៉ុណ្ណាក៏ដោយមិនទៅដូចជាព្រះសោតាបណ្ណបុគ្គលឯណាហើយមិនក៏យើងមិនចំណែននឹងព្រះសោតាបានហ្នឹងថ្ងៃមុនរំលឹកកន្លែងហ្នឹងឯងណាគ្រាន់តែចង់រំលឹកទៀតថាយើងមកចំណែនអីអ្នកមានអីអ្នកបានស្អីសិតតែវាស្ថិតនៅក្នុងជំងឺរោគប្រកម្មថា ជាយើងនិងជារបស់យើងអានឹងវាជា សមុទ្ឋានរបស់រោគដែលនាំឲ្យប្រវាយកវល់ទុកលំបាកផ្សេងផ្សេងទៅឲ្យថាអ្វីអ្វីក្នុងโลกជារបស់ខ្លួនឯងមែនមែនអត់ទេបើអញ្ចឹងវាអត់មានចាស់ទេបើវាមានម្ចាស់មែនទេនោះវាអត់មានឈឺទេហ្នឹងហើយមហាសិទ្ធិ មានប្រាក់7000លានគាត់កើតមហារាជគាត់ដោយម្ចាស់ក្រុមហ៊ុនផ្លែប៉ោមអីណាយើងដឹងហើយគាត់មានឈ្មោះអីអីហ្នឹងគាត់មុននឹងចែកឋានគាត់សរសេរពាក្យអីអីទុកដាក់តាមផ្ញើអីល្អរបស់គាត់ដែរលើរឿងដែលថា ទ្រព្យសម្បត្តិអីគាត់មានមកសម្បើមហ្នឹងវាមិនអាចថាទិញពេលវេលា សម្រាប់ឲ្យគាត់រស់តទៀតបាន វាមិនអាចទៅជួលនរណាឲ្យមកឈឺឲ្យមកដេកលើគ្រែសម្រាប់ស្លាប់ជំនួសគាត់បានណា បាទណានៅពេលនៅពេលហ្នឹងវាវាពិបាកពយល់អ្នកផ្សេងតែអ្នកផ្សេងវាវាអត់តន់មានចិត្តនឹងកើតឡើងអាដល់ខ្លួនគាត់វាមានវាមានចិត្តនឹងកើតឡើងដោយសារគាត់ដឹងខ្លួនថាត្រូវស្លាប់អញ្ចឹងអាចិត្តនឹងវាកើតឡើងវាវាអត់ទូទៅពិបាកពយល់ទៀតហ្នឹងហើយពីព្រោះអាចិត្តហ្នឹងវាធ្វើគាត់ឃើញថា អ្វីដែលគាត់ត្រូវការជាទីបំផុតហ្នឹងគឺគាត់អត់អាចបានទេគឺជីវិតរស់នៅគាត់តែអញ្ចឹងអាទ្រព្យសម្បត្តិគាត់មានប៉ុណ្ណានោះវាអស់តម្លៃសម្រាប់គាត់ទៅព្រោះគាត់អត់ត្រូវការអានឹងឯណាត្រូវការអីព្រោះគាត់ត្រូវស្លាប់ចោលហ្នឹងវាត្រូវការជីវិតជីវិតគាត់អត់អាច ទៅយកពីណាបានទេ ប្រើប្រាស់ជីវិតដើម្បីឲ្យបានទ្រពបាន តែដល់តែបានទ្រពប្រប៉ុណ្ណាប្រប៉ុណ្ណី7000លានដុល្លារដើម្បីថាឲ្យបានជីវិតប្រហែលថ្ងៃតទៅទៀតហ្នឹងមិនបានផងដែរណាប្រើប្រាស់ជីវិតដើម្បីឲ្យបានទ្រពបាន តែដល់តែយកទ្រពដើម្បីឲ្យបានជីវិតពិតប្រកបអើបើដូចយើងបរិភោគអីចឹងទៅឈឺមើលអីជាអីចឹងអាហ្នឹងវាបានតាមហ្នឹងតែដល់ទៅថាវាត្រូវស្លាប់ហ៎អញ្ចឹងការដែលយើងបរិភោគប្រើប្រាស់ដើម្បីរស់វារស់ហើយប៉ុន្តែតើយើងយកការរស់ហ្នឹងមកធ្វើអីទៀតដែរឬទេឬក៏គ្រាន់តែថារស់ដើម្បីសែបសោយសុបាយអីចឹងទៅហ្នឹងវា យើងអត់បានពិចារណា យើងខ្លាចតែចោលលួចទ្រព្យសម្បត្តិបោកប្រាស់ទ្រព្យសម្បត្តិតន្តាពេលវេលាដែលយើងបរិភោគប្រើប្រាស់បច្ច័យ4ទ្រព្យសម្បត្តិអីអីដើម្បីរស់ហ្នឹងវាវាត្រូវការឡោខសតិភូតានិសពានេវៈសហតនាវាត្រូវពេលវេលាទំពាស៊ី អាយុជីវិតនឹងទៅដែរ24ម៉ោងអស់ទៅហើយហ្នឹងហើយយើងត្រេកអរថាអើយើងបានរស់ប៉ណ្ណឹងវាអស់ទៅនោះហ្នឹងហើយមើលមើលបោះក្នុងលោកហ្នឹងវាអញ្ចឹងអាហ្នឹងវានិយាយក្នុងរឿងថាវាអត់មានម្ចាស់ហ្នឹងគឺវាមានតែសេចក្តីប្រកាន់ថាអញនឹងរបស់អញប៉ុន្តែធម្មជាតិមានបច្ច័យឲ្យកើតឡើងហើយនឹងការអស់ទៅសូន្យទៅតែមួយយ៉ាងទោះជាដណាគិតតែមិនដណាយល់តែមិន គឺថានេះវាជារឿងអ្នកគិតវាជារឿងអ្នកយល់ខ្វះពូអត្តតិថៈនឹងនឹងឯងមកចង្ហៀងមេឃមកថាអញ្ចឹងថាវាសម្បើមបណ្ណាក៏ដោយនៅលើអ្នកយល់ទៅតែការពិតហ្នឹងគឺអត់ប្រព្រឹត្តទៅតាមណាយល់ល្មិចណាយល់ល្មិចអីទៅថាអ្នកយល់ត្រូវក៏បាន ស្ងប់រងាប់ដោយការយល់ត្រូវទេតែសច្ចធัวនៅតែប្រព្រឹត្តទៅតាមសច្ចធัวអញ្ចឹងមានបច្ច័យយ៉ាងណាកើតឡើងយ៉ាងនោះហ្នឹងហើយហើយកើតឡើងហើយរមែងអស់ទៅ សូន្យទៅតែប៉ុណ្្នឹងទេព្រះអង្គប្រកាសបដិច្ចសមុបាទធัวនិងបដិច្ចសមុបណ្ណធัวសំខាន់ណាស់ទៅសូត្រហ្នឹងគឺសរុបសរុបមករឿងវត្តសង្សារអតីត អនាគតបច្ចុប្បន្នអីទាំងអស់ហ្នឹងវារົບមកហ្នឹងគឺថាបដិច្ចសមុបាទធัวនិងបដិច្ចសមុបណ្ណធัวបដិច្ចសមុបាទធัวគឺព្រះអង្គប្រកាសតួបច្ច័យដែលនាំឲ្យផលកើតឡើងហើយបដិច្ចសមុបណ្ណជាផលហ្នឹងវានៅក្នុងការអស់ទៅសូន្យទៅប៉ុណ្ណឹងហ្នឹងក្នុងបីដកលេខ31ណាប៉ុណ្ណាព្រះអង្គត្រាស់ដឹងក៏ដោយមិនត្រាស់ដឹងក៏ដោយការពិតនោះវាមានប៉ុណ្ណឹងហើយការដែលដឹងតាមព្រះអង្គ ប្រកាសសម្ដែងហ្នឹងញៀនហ្នឹងការ ដឹងហ្នឹងធ្វើឲ្យសម្រេចដល់អរិយមគ្គរួចផុតចាកទុកតាមដែលព្រះអង្គប្រកាសសម្ដែងហ្នឹងជាប្រយោជន៍ឲ្យសត្វលោកហ្នឹងគឺថាចម្រើនញៀនឃើញតាមដែលព្រះអង្គសម្ដែងហ្នឹងកុំលំបាកទៅឆ្ងល់អីឬក៏ទៅសាកលបងធ្វើអីអីណាអីទៅទៀតព្រះអង្គត្រាស់ដឹងហើយព្រះអង្គសម្ដែងប្រាប់ ចឹងគឺថាធ្វើទុកក្នុងចិត្តគាត់ណាហេតុផលដែលព្រះអង្គសម្ដែង ប្រាប់ហ្នឹងចឹងញៀនកើតឡើងពីលោកយៈដល់លោកកតរៈហ្នឹងហ្នឹងហើយហ្នឹងគឺយើងសិក្សាពធហ្នឹងចូលនៅក្នុងដោយព្រះអង្គសម្ដែងក៏ដូចជាព្រះបរមពុរិស័ទអញ្ចឹងព្រះអង្គសម្ដែងណាបងនិតពាក្យថាទី3 ហ្នឹងឯងទី1ទី2អីហ្នឹងបងនិតឯងមើលចាំដែរដែលព្រះអង្គរំលឹកដល់ព្រះមេត្តាហ្នឹងឯងព្រះមេត្តាហ្នឹងព្រះមេត្តាព្រះបរមពុរិស័ទណាបស្សមេត្តាកោធនីអហោសិព្រឹត្តទៅដោយសេចក្តីក្រោតច្រើនដោយសេចក្តីក្រោត កោតនីហ្នឹងតែច្រើនណាច្រើនច្រើនដោយក្តីក្រោតណាប្រែច្រើនអញ្ចឹងហ្នឹងហើយកោតនីហៅសេហើយតមកទៀតហ្នឹងច័ន្ទដេណាហ្នឹងហើយតែច្រើនច្រើនណា ចន្ទដេហ្នឹងវាកាចកាឆ្នាស់អញ្ចឹងហ្នឹងហើយផរោសាហ្នឹងវាចាបរោសវាចាហ្នឹងហើយអកោសិកាហ្នឹងមិនមែនអកោធនីទេណាហ្នឹងមិនបរិសាទទីក្តីក្រោតទេហ្នឹងវាកោធនីក្រោតច្រើនហើយអានេះអកោសិកាហ្នឹងគឺបានន័យថាវាពោលអកោស អាកោសិកវត្ថុអាវត្ថុសម្រាប់ជេរហ្នឹងឯងឯងជាសัตว์ជាអីជាឆ្កែជាអីចឹងទៅហ្នឹងឯងឆ្កែគេតវ៉ាតែនេះគ្រាន់តែលើកជារឿងឯណាហ្នឹងឯងតវ៉ាតែមនុស្សខឹងគ្នាចេះឌៀលជេអាឆ្កែអាឆ្កែជេមនុស្សហ្នឹងឯងអឺ ហើយយើងត្រូវតែសិក្សាវាជាចំណុចមួយឲ្យយើងគេថាមានស្មារតីយើងនិយាយពីចំណុចសេចក្តីស្មោះរបស់ឆ្កែហ្នឹងវាស្រឡាញ់ម្ចាស់ហ្នឹងយើងពិនិត្យចំណុចមួយទៅហ្នឹងខ្ញុំណាក្រនឹកឃើញខ្ញុំ ដើម្បីថាជាការរំលឹកវាមានដល់ថាវាអាចថាម្ចាស់នឹងស្រឡាញ់ខ្លួនឯងនឹងមិនមិនស្មើនឹងឆ្កែស្រឡាញ់ផងប៉ុន្តែវាអាចអត់ដឹងខ្លួនស្មើនឹងខ្លួនឯងនឹងស្រឡាញ់ខ្លួនឯងណាស់ហើយស្រឡាញ់ស្រឡាញ់ហើយវាដឹងតែស្រឡាញ់ហើយប៉ុន្តែក្នុងខ្លឹមសារនៃសេចក្តីស្រឡាញ់ស្រឡាញ់រាប់អានគោរពខ្លួនឯង ដោយតែព្រះអង្គសម្ដែងថាបើដឹងថាខ្លួនជាទីស្រឡាញ់ក៏បីរសាខ្លួនឲ្យជាការរសាដ៏ល្អណាអតានញ្ជេប្រយ៉ាងជាញារក្ខ័យនាំងសុរកិតាំងហ្នឹងឯងអាហ្នឹងយើងអត់បានមានសទ្ធាអត់មានហេតុអីអត្តបៈយើងដឹងយើងស្រឡាញ់ខ្លួនកុំមិនណាថាអីតេះឌីលកុំមិនណាអីស្អីអត់បានទេ បទុះទាស់តបតវាយកាប់ចាក់អីហ្នឹងស្រឡាញ់ខ្លួនហ្នឹងលើកតម្កើងខ្លួន បើគេសរសើរគេឲ្យអីអឺល្អណាឯងល្អអាហ្នឹងសាររឿងស្រឡាញ់ខ្លួនតើគឺណាស្អប់គេតាពីតាពះពេញណា ពេញណីហ្នឹងបើមិនមកពីស្រឡាញ់ខ្លួនមកពីអីស្រឡាញ់ខ្លួនគេមិនគោរពគេមិនប្រណិប័តហ្នឹងឯង ចឹងទៅស្អប់គេទៅគេមិនសរសើរ គេមិនលើកតម្កើងគេតេះដៀលគេធ្វើអីប្រឆាំងតោះអីអីចឹងទៅអញ្ចឹងស្អប់គេមកពីអីមកពីស្រឡាញ់ខ្លួនហ្នឹងលើកតម្កើងខ្លួនហ្នឹងប៉ុន្តែអានឹងវានៅ ក្នុងរឿងបំរើខណ្ឌវាមានជាការស្រឡាញ់ខ្លួនត្រឹមត្រូវដោយព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងអីណាស្រឡាញ់ខ្លួនដែលព្រះអង្គសម្ដែងហ្នឹងគឺក្នុងរឿង ហិរិអតបៈអត្តគិរវតាគោរពខ្លួនឯងក៏បរគិរវតាទៅគោរពអ្នកដតីផងដែរមានហិរិមានអត្តបៈនឹងរាប់អានខ្លួនឯងតម្កល់ខ្លួនឲ្យប្រពៃដោយសទ្ធាសិលសតៈចាគៈបញ្ញាអាហ្នឹងហៅថាតម្កល់ខ្លួនដោយប្រពៃគឺរាប់អានខ្លួនឯងនោះ មិនចេះតែរាប់អានខ្លួនឯងចង់ឲ្យតែអ្នកអតីស្រឡាញ់ទេចង់ឲ្យតែអ្នកអតីរាប់អានទេដល់អារាប់អានមែនទេហ្នឹងគឺគឺយើងត្រូវរាប់អានខ្លួនឯងតម្កល់ខ្លួនក្នុងសទ្ធាសិលសតចាគៈបញ្ញាថាអត្តសមាបនិធិហើយមិនទាំងរាប់អានខ្លួនឯងផងហ្នឹងមិនទាំងគោរពមិនទាំងបូជាខ្លួនឯងផងហ្នឹងអត់ទាំងតម្កល់តម្កើងខ្លួនឯងផងហ្នឹងខ្លួនឯង អញ្ចឹងមានឈ្មោះថាស្រឡាញ់ខ្លួននេះណាបានតែអត់ដឹងទេដឹងតែពីរឿងអញស្រឡាញ់ហ្នឹងស្រឡាញ់អីស្រឡាញ់រូបកាយស្រឡាញ់ការបរិភោគឆ្ងាញ់ទៅដេកស្រួលទៅ មានកិត្តិយសទៅអីចឹងអាហ្នឹងខ្លួនហើយស្រឡាញ់ចឹងចឹងហ្នឹងឯងអត់បានរំកល់ខ្លួនដោយប្រពៃជាហេតុនៃសេចក្តីសុខតទៅអីទៅទេបន្ទុះបៀតបៀនខ្លួនឯងដោយមិច្ឆាទិដ្ឋិ ដោយបញ្ញវេរាអីអីហ្នឹងជាសត្រូវនឹងខ្លួនឯងទៅទេចរន្តៈពាលាទុំមេធាអមិតេនេវអត្តនាណារោនតាបាបកាំងកម្មੰងយ៉ាងហោតិកដកកបលាំងនេះព្រះអង្គម្ដែងបរពដូចជាតៃតជាតិរបស់សពពុទ្ធកុដ្ឋិអីអីចឹងណា ហ្នឹងហើយក្នុងការប្រព្រឹត្តធ្វើនៅ បាបកម្មពាលា បោលែអីអីហ្នឹងអាហ្នឹងជាសត្រូវនឹងខ្លួនឯងសម្រំតែមកអស់កម្មពីបានសម្រេចសោតាបត្តផលហ្នឹងហ្នឹងគឺយើងសិក្សាហើយមានការស្ដាប់ការរៀនសូត្រមកវាបានជាដើមទុនមកដោយតែយើង ងូតទឹកដោះក្អែរឿយរឿយអីចឹងណាហ្នឹងឯងតែតែងូតរឿយរឿយទៅរហូតហ្នឹងចឹងហើយបានសុខភាពទៅយើងប្រើប្រាស់សុខភាពហ្នឹងជាប្រយោជន៍ទៅយ៉ាងណាមិញគឺថា វាមិនតាន់សមុជឆេតនៅអាកិលេសហ្នឹងមែនតែយើងមុជទឹករាល់ថ្ងៃហ្នឹងគឺថាដោះក្អែលរាល់ថ្ងៃគឺបានតែកុសលធัวសពគ្រប់ហ្នឹងវាមិនដាច់ជាសមុជឆេតមែនប៉ុន្តែវាចម្រើនកុសលធัวចម្រើនការស្ដាប់ឆាប់យល់ចម្រើន ចិត្តស្ងប់ក្នុងការស្ដាប់ពីរសក្នុងពធัวអប់រំទៅ សមថៈវិបស្សនាកើតព្រឹបថ្ងៃណារិយមៈកើតឡើងទៅហ្នឹងវាប្រយោជន៍អញ្ចឹងកុំឲ្យយើងថាងូតទឹករាល់ថ្ងៃក្អែលនៅរាល់ថ្ងៃអីអីអញ្ចឹង វាគ្រាន់តែប្រៀបពីរឿងងូតទឹកដោះក្អែលអីអីចឹងគ្រាន់តែប្រៀបទេប៉ុន្តែរឿងកុសលធัวគឺណាសម្រាប់ទៅជាប៉ុនប៉ុនទៅត្រូវសន្សំក្នុងសន្តានអាហ្នឹងដែលយើងចេះប្រើប្រាស់ចិត្តចិត្តជាធម្មជាតិសន្សំយើងប្រើប្រាស់ចិត្តហ្នឹងឲ្យសន្សំឬយើងប្រើប្រាស់ផែនដីដាំដុះអីចឹងយើងមក ចេះប្រើចិត្តឲ្យសន្សំទីក្តីល្អនេះឯងពុទ្ធអង្គបរមគ្រូបង្ហាត់បង្រៀនយើងហ្នឹង ហ្នឹងហើយអញ្ចឹងបានចង់និយាយថាដូចជាឆ្កែវាជាធម្មជាតិរបស់សត្វទេហ្នឹងហើយវាចេះស្រឡាញ់ម្ចាស់ហើយវាអត់ចេះកុហកបោកប្រាស់អីទេស្មោះត្រង់ទៅតាមធម្មជាតិរបស់ឆ្កែហ្នឹងហើយមិនចេះទូរិយោអីរមិលគុណអីកូនចៅរមិលគុណណានៃសន្ធឹកណាហ្នឹងហើយឆ្កែវាដឹងតែស្រឡាញ់អី ណាចេះចេះយំទៀតយំម្ចាស់ស្លាប់អីដឹងដឹងម្ចាស់ស្លាប់អីអីចឹងទៀតរៀនហ្នឹងមានកម្រិត ដឹងរបស់វាចឹងដែរគេបង្ហាត់បង្រៀនអីបានខ្លះដែរណាកែចឹងវាមានដើមទុនរបស់វា ក្រនបើឲ្យមនុស្សស្រឡាញ់ច្រើន ស្រុកយើងអីអីទៅចេះតែតែដៀលមនុស្សអីទៅចេះជេរពាក្យឆ្កែពាក្យអីហ្នឹងចឹងទៅដល់ទៅ ស្រុកគេអីដែលគេស្រឡាញ់ឆ្កែមែនទែនគេមិនយកឆ្កែហ្នឹងមកធ្វើជាអាកោសវត្ថុអីចឹងទេឬគេថាគេជេរអាជ្រូកអាអីណាណីទៅវិញទៅណាអាហ្នឹងតាមស្រុកទេសដែរណាហ្នឹងឯងគេមិនមែនចេះតែដៀលអាឆ្កែអាឆ្កែបើឆ្កែគេស្រឡាញ់អីចឹងទៅវា វាមិនវាដូចថាវាមិនថោកទាបហ្នឹងឯងបាទពាក្យជេរវាចង់បន្ថោកបន្ទាបអ្នកដតីអញ្ចឹងវាតតែប្រៀបស្អីទៅលើអាសេចក្តីសម្គាល់របស់មនុស្សថោកទាបទៅអានវាឈឺចិត្តអាជាជេរវាចង់ឲ្យគេឈឺចិត្តហ្នឹងឯងប្រៀបទៅនឹងសัตว์អីសัตว์អីដែលក្នុងតំបន់ក្នុងភូមិស្រុកហ្នឹងគេសម្គាល់ថា អានឹងវាយ៉ាប់រឿងអីមួយវា អន់រឿងអីមួយវាຕົកលំបាករឿងអីមួយអញ្ចឹងទៅបានគេយកមកជាអាកោសវត្ថុហ្នឹងទៅសត្វអីសត្វអីអញ្ចឹងទៅនៃដូចស្រុកខ្មែរយើងហ្នឹងជួនកាលវាចង់ដៀលថាល្ងងទៅថាកបីអញ្ចឹងទៅហើយចង់ថាថោកទៀតអីក៏លើកឆ្កែលើកឆ្មាអីមកអញ្ចឹងទៅហ្នឹងឯងប៉ុន្តែ ដូចរឿងមនុស្សយើងដែលប្រព្រឹត្តនៅអំពើតោះខុសកម្មឆ្គងអីហ្នឹងវាតាមអំណាចកិលេសយើងនិយាយទៅតាមប្រភេទនៃកិលេសហ្នឹងវាយ៉ាប់ជាងសត្វទៅទៀតដោយអំពើបៀតបៀនឬក៏អំពើថោកទាបអីអីទាំងអស់ហ្នឹងចឹង ចឹងទៅដូចជាយើងលើកជាចំណុចដែលថានោះស្រុកគេអីភាកច្រើនគេស្រឡាញ់ឆ្កែអីអីហ្នឹងតែវាមានចំណុចដែលឲ្យគេស្រឡាញ់ហ្នឹងថាវាចេះនឹកនឹកនឹកម្ចាស់បែករាប់ខែរាប់ឆ្នាំបកែចាំចាំចាំរូបរាងមុខមាត់អីហ្នឹងចាំក្លិនចាំអីបកែហ្នឹងហើយ ហ្នឹងហើយវាមានអញ្ចឹងនៅដាម៉ាហូមហ្នឹងមាននេះចាំមើលថែទីកន្លែងអីអីហ្នឹងក៏ចាំឆ្កែអីហ្នឹងស្គាល់បងបងសំរតនាគាត់ចេញចូលឲ្យចំណីឲ្យអីស្រឡាញ់ណាហ្នឹងឯងហើយបែកប្រហែលខែនៅតែស្គាល់លឺតែ ទៅ play ឡានវាស្គាល់ដែររត់មកទទួលទៀតណាឡានដតីវាអត់វាអញ្ចឹងវាមិនមែនថាឲ្យចឡានវាចេះទទួលណាស្គាល់ឡានទៀតហ្នឹងហើយគ្រាន់តែលើកហើយឃើញរឿងហ្នឹងហើយចង់និយាយបន្តិចទៀតទៅថាវាអត់ប្រកម្មម្ចាស់ហ្នឹងមានក្រអីទេវាអត់អត់បានយកចិត្តទុកដាក់ថាអូតើម្ចាស់អញមានណាបានអញស្មោះ អញស្រឡាញ់អីអត់ទេគាត់ថាបានអើបាយមហូបឆ្កែហ្នឹងវាមានតែប្រកែប្រកាន់តលចានស្អាតចានល្អចានអីអីណាឲ្យតែបានចឹងទៅហ្នឹងយើងដឹងហើយណាភាពហ្នឹងតាមសភាពរបស់សត្វហ្នឹងហើយម្ចាស់ហ្នឹងចង់ក្មេងក៏ដោយ ចាស់ក៏ដោយប្រុសស្រីឬក៏ពិការអីណាហ្នឹងហើយក៏វាអត់បានប្រកាន់ ថាណែឯងពិការឬក៏ថាណែឯងល្ងងហើយវាអត់បានប្រកាន់រឿងថាល្ងងរឿងថាអូនឹងម្ចាស់អញនឹងដុកតួម្ចាស់អញនឹងសិទ្ធិម្ចាស់អញនឹងចំណេះចេះដឹងអីណាក៏វាអត់បានប្រៀបធៀបប្រកែប្រកម្មអីទេអត់បានអាហ្នឹងគ្រាន់តែលើកឃើញរឿងសัตว์ហ្នឹងយើងគ្រាន់តែនឹកយ៉ាងទៅយើងវាបានកតៈវាបានការ មកពិចារណាប្រៀបធៀបតែមនុស្សយើងចេះតែប្រកែប្រកម្មអីហ្នឹងវាជាការប្រកែប្រកម្មរើសអើងចឹងទៅក៏មានក្នុងមនុស្សការរើសអើងរបស់មនុស្សណាហ្នឹងឯងមានអញ្ចឹងហ្នឹងឯងចម្រើនទៅដោយ ការប្រកាន់របស់មនុស្សកិលេសវាច្រើនទៅតាមកិលេសហ្នឹងទៅថាដល់ទៅរឿងល្អមាន នរណាល្អជាមនុស្សទៀតទេវតាប្រអិនប្រព្រំណាក៏មិនមែនមកល្អជាមនុស្សចូលកាន់ភ្នោះបួសជាបព្វជិតសីឡាទីគុណអីរហូតដល់ជាព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធអីអីវាពិសេសមនុស្សហ្នឹងឯងដល់ទៅយ៉ាប់យ៉ាប់មែនទេអញ្ចឹងតែរឿងហ្នឹងអញ្ចឹងបានយើងដូចថា ចង់បង្អាប់បង្អោនមនុស្សអីចេះតែលើកយកអាកោសវត្ថៈថាឆ្កែទៅអីហ្នឹងវាមានចំណុចតែខ្មាស់តេះឌីលហ្នឹងមិនតែចង់និយាយថាវាមានមនុស្សហ្នឹងមិនមែនមិនឆ្កែទៅយ៉ាប់ជាងសត្វណានៃទៅទៀតហ្នឹងក៏មានដែរចង់និយាយអញ្ចឹងហ្នឹងឯងតិចតិក្ដីហ្នឹងឲ្យយើង ដឹងអំពីសភាពអកុសលដែលឲ្យយើងមកសង្វេគជាមួយនឹងមនុស្សហ្នឹងឯងកុំឲ្យចង់ តេះដៀលអីទៅថាកបីអីអីហ្នឹងអីចឹងទៅកបីមានស្នែងអីល្ងងមិញមាំងអីចឹងមែនប៉ុន្តែវាមិនបានទៅធ្វើអាក្រក់អីដូចជាប្រភេទនៃមនុស្សខ្លះនោះទេឃើញវាល្ងងអញ្ចឹងមែនតែវាអត់បានសម្លាប់សត្វអីអីចឹងទៅទេហ្នឹងហើយមនុស្សខ្លះសម្លាប់ណានៃសម្លាប់មនុស្សហ្នឹងហើយយើងបានទៅ តេះឌៀលអីថាកបីថាអីទេណាហ្នឹងឯងសត្វតែអ្នកប្រាជ្ញអីអីទៅទៀតណាប៉ុន្តែសម្លាប់មនុស្សបោកប្រាស់ណានៃរឹបអូសរំលោភបៀតបៀនជិះជាន់ណានៃអីអីចឹងទៅអាហ្នឹងដោយទង្វើហ្នឹងភាពរបស់មនុស្សអានេះរំលឹកឲ្យឃើញថាមនុស្សយើងហ្នឹងណា កុំឲ្យចេះតែខឹងស្អប់អីទៅដៀលសัตว์យ៉ាប់ជាងសัตว์ហ្នឹងទៅទៀតគឺមនុស្សហ្នឹងឯងហ្នឹងឯងហើយយើងដឹងខ្លួនអញ្ចឹងហ្នឹងឯងអញ្ចឹងបើសិនបើសัตว์វាចេះគិតវាវាខឹងអីគ្នាវិញវាចង់ជេរគ្នាវាប្រៀបទៅនឹងមនុស្សណាខូច ប្រយ័ត្នវេទនាគ្នាអាមនុស្សអីចឹងទៅអាមនុស្សខូចណាហ្នឹងឯងអាហ្នឹងវាអត់មានទេគ្រាន់តែថាឲ្យឲ្យយើងលើកថាមិនមែនឲ្យតែមនុស្សសិតតែប្រសើរសិតតែក្រំបើឲ្យគ្រាន់តែថាចង់បង្អាប់បង្អោនអីប្រៀបទៅនឹងសัตว์ប៉ុណ្ណឹងនោះទេវាយ៉ាប់ជាងសัตว์វាគ្រោះថ្នាក់វាបង្កភ័យនៅក្នុងโลกហ្នឹងក្រៃលែងជាងសัตว์ហ្នឹងទៅទៀត រើសអើងប្រកែប្រកម្មអីហ្នឹងក៏ខ្លាំងទៅទៀតណាហ្នឹងឯងវាគិតពីរឿងលៀបរឿងយោះអីអីហ្នឹងគឺណាដែលតំណាក់តំណងអាស្រ័យគឺណាមានការចិត្តដិតនិតណាខ្សែគប់អីអីហ្នឹងគឺថាវាអាស្រ័យជាមួយនឹងទ្រព្យសម្បត្តិជាមួយនឹងប្រាក់ជាមួយនឹងអីអីចឹងទៅប៉ុន្តែ ជាមួយនឹងសំណក់វាវាអត់គិតវាអត់ដែរស្គាល់ប្រាក់អីនេះគេត្រូវចាយមិនអីមិនទេអត់ដឹងទេឬក៏ថាត្រូវលៀបត្រូវយោះត្រូវឋានៈអីអត់ទេគ្រាន់តែថាបានឲ្យបាយវាហើយក៏ដូចថាមើលថែអីចឹងតាមសំរុំអីចឹងបាន យកជើងអែលអីមិនបាច់យកដៃជើងអែលក៏វាមិនបានប្រកម្មជើងដៃអីទេថាម្ចាស់ស្រឡាញ់អីចឹងទៅហ្នឹងគ្រាន់តែលើកឲ្យឃើញពីរឿងអាកោសវត្ថុហ្នឹងនិយាយនៅក្នុងរឿងមេត្តាព្រះបរមពុរិស័ទដែលថាតស្សមេត្តាហ្នឹងគឺមេត្តាព្រះបរមពុរិស័ទនោះហ្នឹងឯងដែលកោធនីណាអានកោធនីអញ្ចឹងដែរ ហោសិហ្នឹងលើព្រឹត្តទៅដោយច្រើនដោយសេចក្តីក្រោតហើយចន្ទាកាចឆ្នះហ្នឹងឯងកាចចន្ទាមើលកាចហ្នឹងបន្ថែមអាពិសេសទៅទៀតទៅឆ្នះទៅទៀតទៅគេច្រើនប្រើជាមួយនឹងមនុស្សស្រីណាពាក្យឆ្នះហ្នឹងហ្នឹងឯងកាចឆ្នះណា ឆ្នះឆ្នើមអីចឹងទៀតហ្នឹងឯងចន្ទឌីបល័យចន្ទឌីហើយអាកោសេនាហ្នឹងឯងអាកោសវត្ថុជាមួយគ្នានឹងពាក្យ3ហ្នឹងផារោផារោសាអាកោសេនាហើយនឹងបរិបរិសិកាអាកោសិកាបរិសិកាបរិភាសិកាណាណា ភាសាភាសាហ្នឹងភាសាហ្នឹងពាក្យសម្ដីហ្នឹងយើងហៅបរភាសខ្មែរយើងនិយាយបរភាសហ្នឹងបរភាសហ្នឹងគឺបានន័យថានិយាយអាក្រក់ពីគេហ្នឹងឯងពាក្យបរភាសហ្នឹងក្នុងវចនានុក្រម មានហើយបល័យក៏ភាសាភាសាហ្នឹងគឺភាសាពាក្យហ្នឹងគាត់យើងនិយាយថាបរិមកទៀតមកតែបរភាសទៅ គឺនិយាយរឿងមិនល្អនិយាយនន្ទាខ្នន់ខ្នាញ់អីអីហ្នឹងនិយាយរឿងអាក្រក់ពីអ្នកដតីហ្នឹងអញ្ចឹងវាមានបន្តអំពីចន្ទាមកវាមានផរសាអកោសិកាបរិភាសិកាហ្នឹងអាហ្នឹង ពាក្យនៅក្នុងព្រះអត្ថកថា ណាគ្រាន់តែបញ្ជាក់ឲ្យឃើញថាមេត្តានឹងអតីតជាតិរបស់នាងសេជាតាណាប៉ុន្តែដល់ពេលព្រះអង្គបានត្រាស់ព្រះអង្គសម្ដែង អំពីភរិយា7ពួកហ្នឹងទៅបានតាំងនៅក្នុងសោតាបតិផលទៅ នៅក្នុងអដ្ឋថាអង្គរតអង្គុត្រនិកាយសត្តកនិបាត ដែលសំដែងពីភរិយាភរិយាសោតភរិយាសោតហ្នឹងភរិយា7ពូហ្នឹងហ្នឹងព្រះអង្គថាដែលបញ្យល់ត្រង់ឲ្យថាតកូលពួងខ្ពស់ណាដែល ព្រះរាមានុភាពព្រះអង្គលើលើសូអាអាពាចាហ្នឹងអាពាចាដោយចន្ទាបរសាកោសិកាបរិភាសិកា ដែលព្រះអង្គយាងទៅផ្ទះលោកសិទ្ធិអនាតបិណ្ឌិតហ្នឹងហ្នឹងឯងព្រោះនាងសជាតាហ្នឹងជាសុនិសាកូនប្រសារបស់លោកសិទ្ធិអនាតបិណ្ឌិតណាហើយតាលឺសូពាក្យស្រែក ជេមើងងាយមើលថោកអីទាសកម្មកអីអីហ្នឹងបានសួរលោកសិទ្ធិលោកសិទ្ធិក្រាបទូលព្រះអង្គថាសោនិសាកូនកូនប្រសាស្រីរបស់ខ្ញុំព្រះអង្គហ្នឹងនាងអាងថាតកូលពងពោះមានទ្រព្យច្រើន វាអាងវាមិនមែនសុទ្ធតែអាងអីចឹងទេព្រោះកូនចៅគេអ្នក មាន ខ្លះក៏គេរៀបសារម៉ែឪគេណែនាំអប់រំល្អមែនតេនចឹងទៅហ្នឹងហើយល្អជាងកូនអ្នកស្រុកអ្នកស្រែអីចឹងទៅទៀតភាកច្រើនហ្នឹងក៏មានចឹងទៅតាមការណែនាំអប់រំអីអីចឹងទៅខ្លះក៏រវល់វល់រួ ទូទានកិច្ចការងារអីណានៃអីចឹងទៅហើយមកវិញស្រឡាញ់កូនយកចិត្តកូនតម្រើសកូនទិញអីឲ្យកូនកូនទាអីបានទាអីបានយូរយូរទៅវាឡើងចាងតាមនឹងអញ្ចឹងទៅក៏មានដែរអឺហ្នឹងឯងហើយដូចនាងសិជាតាហ្នឹងអាហ្នឹងគឺលោកសិទ្ធិថាអាងអាងខ្លួនឯងមកពីតកូលពងខ្ពស់ហ្នឹងមកអត់មានគោរពប្តីអត់មាន ប្ររូបកោតក្រែងមេដាបៃតាអីទេលោកសិទ្ធិវ៉ែលលោកសិទ្ធិអាណាតបិនដឹកអីហ្នឹងក៏ដែរព្រោះជាប្អូនបង្កើតរបស់ឧបាសិកាវិសាខាហ្នឹងក្នុងព្រះអត្ថកថាភិយាសោតប្រាប់ហ្នឹងឯងហ្នឹងប្អូនមហាបាសិកានៅជាថយជួននៅឡើយមកហ្នឹងប៉ុន្តែពេលហ្នឹងស្ដាប់ភិរិយា7ពួកហ្នឹងទៅ បានសម្រាប់សោតតាបត្តផលទៅហើយបដញ្ញាចំពោះប្រភពនៃព្រះរាមានុភៈថាខ្ញុំម្ចាស់ណាជាទាស័យសមាភិយាតទៅនឹងគឺថាធ្វើជាភិយាដូចជាទាស័យបំរើម្ចាស់អញ្ចឹងហ្នឹងគឺចាប់ពី បានសម្រេចសោតតាបត្តផលព្រឹបភ្លាមទៅព្រះអង្គសួរថា នាងជាភរិយាណាមួយ ក្នុងភរិយាទាំង7ហ្នឹងអាហ្នឹងចេះបានសោតតាតន់បានរត់ឆ្លើយជាភរិយាស្មើនឹងទាស័យហ្នឹងតន់ពេលណាព្រះអង្គទ្រង់ត្រាស់សាកសួរហ្នឹងគឺថាឆ្លើយហ្នឹងមិនមែនយកអាពីមុនមកទេណាមិនមែនយកអាពីមុនមកទេពីមុនមកហ្នឹងដឹងភរិយាអីទេហ្នឹង វគ្គកាអញ្ចឹងទៅណាឬក៏អាយ៉ាអីចឹងទៅណាវាកាចហ្នឹងឯងហឺមានភរិយាមិនល្អហ្នឹងមានអាយ៉ាកាចមានវគ្គកាចង់ស្លាប់ប្តីអីក៏មានដែរហើយចៅរីហ្នឹងឯងជាចៅអីអីចឹងទៅលួចទ្រព្យប្តីលេងលបែងលេងអីអីចឹងទៅរឿង3ពួកហ្នឹងមិនល្អដែល4ពួក ភរិយាល្អស្មើនឹងមេដាមេដាសមាភរិយាស្មើនឹងបងឬក៏ប្អូនស្រីភគនីសមាភរិយា ជាមិត្តគាត់ណាមានហិរិអតបៈស្មើគ្នាសហាយាសមាភរិយា ហើយនឹងទី4ល្អជាងគេទេសីមាភរិយាល្អហ្នឹងមិនមែនក្នុងរឿងឯថា ថោកទៀតមិនបានល្អព្រោះទាស័យយើងយើងតែងតែតេះដៀលគ្នាដែរណារឿងដើមខ្ញុំគេអីចឹងណាហ្នឹងហើយប៉ុន្តែនិយាយពីកុសលហ្នឹងគឺអត់មានថោកទៀតទេដែលដែលអាចថាមានទឹកដីអត់ធន់មានទឹកដីជាយាមឧស្សាហ៍គោរពស្វាមីដូចម្ចាស់អីអីហ្នឹងហ្នឹងគុណធម៌ជាទេវតាហ្នឹងក្រោយពីអស់ជីវិតទៅទៅទៅទេវលោកហ្នឹងឯង 4ពួកខាងចុងហ្នឹងគ្រាន់តែប៉ុនប៉ុណ្ណឹងប៉ុនធ្វើជាភរិយាល្អ4ពួកហ្នឹងប៉ុនហ្នឹងឲ្យទៅកើតទេវលោកបានទៅប៉ុណ្ណាហ្នឹងហើយដល់អញ្ចឹងទៅក៏រាប់ទូលព្រះអង្គទីទីអស័យសមាភរិយាហ្នឹងបានព្រះអង្គយាងទៅសម្ដែងពធតែមួយលើកហ្នឹងគឺថា ជួយនាងសេជាតានឹងបាននៅ ក្នុងលោកុត្តរសម្បត្តិនឹងមានឧបនិស្ស័យជាមួយព្រះអង្គមកទេជាដកហ្នឹងយើងឃើញទំនាក់ទំនង ដោយព្រះអង្គធ្លាប់ណែនាំបានអប់រំបាន ពីដើមហ្នឹងមកដល់ទៅពេលព្រះអង្គបានជាពុទ្ធច្រើនតែព្រះអង្គប្រទានពធัวប្រកាសសច្ចធัวបានសម្រេចមគ្គផលហ្នឹងដូចជារឿងរ៉ាវនេះពិខុ សរសើរព្រះអង្គតែជាងទៅតែមួយលើកម្ដងហ្នឹងដែលបានជួបនាងជាតាទូមានពៀនបដៅហ្នឹងម្ដងហ្នឹងគឺថាបាននាងជាតាហ្នឹងរួចចំដោះគ្រោះនៃជីវិតដោយរឿងតកោះបោះបោកពាក្យសម្ដីឬក៏អាយ៉ាកាចហ្នឹងហ្នឹងហើយហើយ បានព្រះអង្គទ្រង់សម្ដែងទៅជាដកនឹងឯងចឹងធ្លាប់ជាមេត្តាណាធ្លាប់ជាមេត្តាព្រះអង្គហើយព្រះអង្គជាបរិជាប្របីតាសោយបទីបង្គត់ទៅព្រះអង្គក៏សោយរាជទៅហើយក៏មើលថែរក្សាមេត្តាហ្នឹងប៉ុន្តែមេត្តាហ្នឹងគឺលេះលោះដោយពាក្យសម្ដីហ្នឹង រៀបរាប់មកមិញហ្នឹងណាតាសៈមេត្តាកោតនីហោសេចន្ទាបរោសាអកោសិកាបរិភាសិកាហ្នឹងអន្តែអឺព្រះអង្គមិនតាន់មានពេលមានឱកាសដើម្បីថាធ្វើម៉េចពួក គោរពពមេដាមេដាមិនមែនចេះតែហ៊ានស្ដីហ៊ានថាហ៊ានណែនាំអីខុសកាលខុសគ្រាអីទៅបានទេព្រះអង្គមិនតាន់មានពេលស្រាប់តែមានពេលដែលដាច់ជាង ទៅជាមួយនឹងពមេដាអីអីហ្នឹង នៅតាមផ្លូវហ្នឹងវាមានអាសត្វតាមផ្លូវពួកសត្វពជាសត្វតដេវិច្ចណា មើលបល័យទៅកិកៃកិកៃហ្នឹងវាទៅដេវិចអាហ្នឹងក៏វារੂស៊ីអីនៅតាមដីតាមអីហ្នឹងដែរដេកយកជើងទ្រមេឃខ្លាចអាហ្នឹងពាក្យយើងនិទានទៅរឿងថាខ្លាចមេឃបាក់អីអីហ្នឹងដេកដីជើងទ្រមេឃអាហ្នឹងយើងធ្លាប់ ហៅតាដៀវវិញណាសរសេរតាដៀវអត់អត់ចេញទេតែតាដេវវិញត្រដេវដស្អេវោវោស្អេចត្រដេវវិញជើងវែងវែងនឹងបល័យកកៃក្នុងរឿងដែលសំដែងការរក្សាសិលណារក្សាសិលសត្វដេវវិជ្ជាសាសុទ្ធណាហ្នឹង ដេវិចអាហ្នឹងរូបរាងវាស្អាតជាងតាវ៉ៅតាវ៉ៅហ្នឹងវាមាន ច្រើនប្រភេទដែរមានអាខ្មៅមានអាពព្រុសអីអីហ្នឹងវាមិនស្អាតមែនប៉ុន្តែសំឡេងវាពីរោះតាវ៉ៅណាហ្នឹងហើយតាតាវ៉ៅតាវ៉ៅមាននៅក្នុងវិគាថាមានតាវ៉ៅបល័យថាម៉េចតាតាវ៉ៅថាម៉េចអង្គនិត តែមើលទៅឃើញនៅកបៅតែណានៅក្នុងតពោ155ណាសិជាតាជាដកហ្នឹងហ្នឹងហើយនេះកោកិលាំងនេះ កោកិលាំងសន្ហវាចេនៈពហុនាងតានេនាងបិយ៉ាងហ្នឹងកោកិលាំងកោកិឡោហ្នឹងអាហ្នឹងតវៅទៅហ្នឹងឯងកិកៃហ្នឹងអាហ្នឹងសត្វតដេវិចកោកិលាំងសន្ហវាចេនៈហ្នឹងគឺថាដោយវាចាហ្នឹងព្រះបរមពុរិស័ទ បានត្រាស់ថាពួកជនប្រកបដោយសម្បុរមានសម្លេងពិរោះមាន រូបជាទីស្រឡាញ់គួររមិលមើលតែ ជាអ្នកមានវាចារឹងរូសមិនជាទីស្រឡាញ់របស់អ្នកផងក្នុងលោកនេះនិងលោកខាងមុខព្រះមេតាឃើញ មេតាវៅខ្មៅនេះដែលមានសម្បុរអាក្រក់ដេរដាស់ដោយពួរពុព្រុសអោចអោច តែថាជាទីស្រឡាញ់របស់សត្វច្រើនដោយសារវាចាពីរោះដែរឬទេព្រោះហេតុនោះបុគ្គលក៏បីជាអ្នកមានវាចាល្អិតល្អជាអ្នកពោលពាក្យលៃតាមប្រាជ្ញា មិនមានចិត្តរាយមាយរមែងសម្ដែងនៅអត្តនឹងធัวភាសិតរបស់បុគ្គលនោះទៅឈ្មោះថាពីរោះហ្នឹងហើយចឹងគាថាទី2ហ្នឹងមានឈ្មោះតវ៉ៅតវ៉ៅណា ហ្នឹងឯងមេតាវៅទៀតហ្នឹងឯងកោលិកាំងបណ្ណាគាថាទី3ធ្លាប់មានព្រះអង្គសម្ដែងនៅក្នុងព្រះគាថាធម្មបទគាថាទី3ហ្នឹងតាំងខាងដើមក៏តាស្មាអញ្ចឹងណាហ្នឹងឯងបញ្ជាក់គាថាទី1ទី2ហើយមកក៏តាស្មាទៅ សកិលៈវាចាសៈមានតភាន័យអនុធតោអដ្ឋังធម្មញ្ញតិពេតេមធុរន្តសៈមធុរាំងតសៈក៏បានដែរណាមធុរាំងដកឃ្លាទៅតសៈទៅនេះជាប់គ្នាមកមធុរាំងតសៈហ្នឹងឯងមធុរាំងតសៈសុភាសិតាំងហ្នឹងសុភាសិតិនសុភាសិតាំង សុភាសិតន្តេណាសុភាសិតាំងសុភាសិតណាសុភាសិតន្តេទៅហ្នឹងឯងពាក្យជាសុភាសិតសិតហ្នឹងពីរោះហើយពាក្យហ្នឹងជាសុភាសិតបំភ្លឺអត្ត ណាបំភ្លឺអត្តបំភ្លឺសេចក្តីគេថាពោលពាករាយក៏ដោយឲ្យមានអត្តមានសេចក្តីកំណាបកាបឃ្លងអីក៏ដោយឲ្យតែ ជាសុភាសិតណាហ្នឹងហើយកំណាបកាបឃ្លងដែល ក្រៅពុទ្ធសាសនាដែលអត់មាន ប្រយោជន៍ដល់អ្នកស្ដាប់អីអីហ្នឹងហ្នឹងនៅក្នុងអានិសោតបៃដកយើង លេខ32និទានវៈហ្នឹងនៅក្នុងអមមវៈឧបមាហ្នឹងចឹងហ្នឹងហើយបំវៈហ្នឹងអឺសោតទី7អីហ្នឹងខ្ញុំណាទៅរੂមើលរំឃើញដែរហ្នឹងស្លាប់អានជួបទៅរੂមើលណានៃដែររំនៅឈ្មោះអានិសោតហ្នឹងដែលតពីម្សិលមិញអាតគៀបក្តាមណា ហ្នឹងហើយមួយតតគ្នារហូតដល់ប្រអិនអាតិគៀតមកខាងទៀតហ្នឹងខាងទៀតតរាជាយកធ្វើជាស្គួរស្គួរប្រជុំមហាជនក្នុងពេលមហោស្រពអីអីហ្នឹងទូងទៅលឺរាប់យោជហ្នឹងឯង តាគៀបស្ដាមហ្នឹងយកទៅស្គរហ្នឹងក្រោយមកវាពុកវាបែកអីចេះជួសជុលណាជួសជុលដោយប្រាក់ដោយមាសដោយអីអីចឹងទៅអស់អាដើមទៅនៅសល់តែរបស់យកទៅប៉ះយកទៅអីអីហ្នឹងហ្នឹងព្រះអង្គលើក ក្នុងរឿងព្រះសធម្មហ្នឹងបាត់បង់សាបសូន្យអីអីចឹងទៅអឺប្រសូតតែព្រះអង្គសម្ដែងមានជំរឿដោយអាត់ដោយធัวប្រកាសសញ្ញតា ក្នុងខណ្ឌធាតអាយតនៈព្រឹត្តទៅដើម្បីលោកតរៈហ្នឹងតែមនុស្សអត់ចូលចិត្តស្ដាប់អត់ចូលចិត្តសិក្សារៀនសូត្រអីអីចឹងណាវាចូលចិត្តមកក្នុងពាក្យពីរោះអីទៅតាម ដែលគេរៀបចំអីអីហ្នឹងជាពាក្យជួនអីចឹងទៅជា កំណាបអីចឹងទៅ ណាហ្នឹងឯងប៉ុន្តែហ្នឹងយើងធ្លាប់សិក្សាវេជ្ជញាយនៅក្នុងសេចក្តីទាំងអស់ហ្នឹងអានដីថាជាវាចាខាងក្រៅហ្នឹងឯងមិនមែនជាសុភាសិតនៅក្នុងពុទ្ធសាសនាយើងសិក្សាទៅក្នុងសុភាសិតសោតអីអីចឹងទៅទៀតទៅដើម្បីឲ្យដឹងថាពាក្យដែលជាសុភាសិត គេថាហ្នឹងហើយយ៉ាងម៉េចដែលជាសុភាសិតអាម៉េចដែលពាក្យហ្នឹងមិនមែនជាសុភាសិតជាទុព្ភាសិតហ្នឹងឯងអាយើងសិក្សារួចហើយហ្នឹងនេះវាគ្រាន់តែចង់មករំលឹកពីរឿងតគៀបក្តាមហ្នឹងទេមាននៅក្នុងប្រសោតហ្នឹងប្រសោតនិទានវៈ សូត្រសម្ដែងពីឧបមាឧបមាក្នុងមកវៈហ្នឹងគឺថាឧបមាព្រះអង្គសម្ដែងមកដល់ឧបមានៅក្នុងរឿងស្គរអតិគៀបក្តាមហ្នឹងទៅទៀតទៅហ្នឹងឯងមើលកន្លែងវៈឧបមាណាហ្នឹងឯងអោបំវៈហ្នឹងប្រសូតទី7ឈ្មោះអានិសោតហ្នឹងឯងហើយស្គរហ្នឹងមានឈ្មោះហ្នឹងឯង ដូចថាវាយស្គូហ្នឹងទៅវាប្រជុំមហាជនណាហ្នឹងហើយមានឈ្មោះចឹងហើយប៉ុណ្ណឹងចោះរឿងដែលរំលឹកអំពីវាចាហ្នឹងថាវាចាជាសុភាសិតណាមិនចំពោះដែលថាពោលរាយទៅឬក៏ជាគាថាជាពាក្យអីយ៉ាងណា ហ្នឹងឯងឲ្យតែថាជាពាក្យដែលមានប្រយោជន៍មានហេតុមានផលយកខ្លឹមសារដែលនាំឲ្យមានចិត្តជ្រះថ្លាហើយមិនមែនដូចថាឈប់ស្ដាប់ឈប់សិក្សារៀនសូត្រក្នុងបត្រៃបីដកអីទេបែរទៅជារឹតទៅចង់ទៅទៀតណាចង់ទៅមើលព្រះវិន័យចង់ទៅមើលប្រសូត ចង់រៀនព្រះអភិធម្មអីអីទៅទៀតណាពេលនឹងសំដែង ទៅនៅក្នុងគុណនៃបរតនត្រ័យណាហ្នឹងឯងអញ្ចឹងទោះជាកំណាបក៏ដោយគាថាក៏ដោយ អ្នកស្ដាប់អាចសម្រេចប្រយោជន៍សម្រេចមគ្គផលបានទៀតផងអាហ្នឹងគឺມັນក៏បីតេះដៀលព្រះអត្តកថានៅសំដែង នៅក្នុងសភាសតៈសោតហ្នឹងឯង ក្នុងសកាធវៈក៏មានក្នុងសត្តនិបាតក៏មានសោតសោតតែមួយហ្នឹងវាមានពីរកន្លែងក៏ណាដូចជាកសិសោតដែរណាមាននៅសកាធវៈក៏មានមាននៅក្នុងសត្តនិបាតក៏មានហ្នឹងហើយហ្នឹងហើយយើងសិក្សាទៅយើងជួបប្រសោតហ្នឹងសុភាសិតៈសោតហ្នឹងបានយើងវិនិច្ឆ័យសេចក្តីនៅក្នុង ខ្លឹមសារដែលយើងសិក្សាហ្នឹងទៀងទាត់ទៅយកត្រង់ឲ្យថាពាក្យដែលជាសុភាសិតហ្នឹងឯងដូចនៅក្នុងតកាថាព្រះពុទ្ធអង្គក៏សម្ដែង មាននៅក្នុងពាក្យថាធម្មបទអញ្ចឹងមកមើលនៅក្នុងពាក្យថាវិជាដកហ្នឹងទៅយើងចាំត្រាប់ហើយណាថែម ខាងដើមហ្នឹងគេថាតាស្មាសិខលៈវាចាសៈហ្នឹងគឺវាចាសិខលៈហ្នឹងគឺវាចាល្អិតល្អន់ហ្នឹងឯងគេថាវាចាតែពោលទៅដោយមេត្តាចិត្តណាសក្តិលៈហ្នឹងក្នុងភាព ជាមិត្តជាសម្លាញ់ទៅវាចាដែលគិតពីប្រយោជន៍និយាយទៅឲ្យអ្នកស្ដាប់បានប្រយោជន៍ហ្នឹងឯង តែយើងនិយាយទៅវាអត់ប្រយោជន៍ហ្នឹងវាអត់មានតម្លៃអត់មានតម្លៃចឹងនិយាយអីអីក្រោយទៅទៀតទៅក៏ហ្នឹងវាមិនមានប្រយោជន៍អីអីចឹងវាអត់មានតម្លៃបើយើងអត់មានពេលវេលាអីចេះតែនិយាយច្រើនអីទៅទេយើងមានពេលវេលាធ្វើអីនិយាយអីគិតអីឲ្យមានប្រយោជន៍អាហ្នឹងវាចម្រើនចឹងហើយ យើងមានសម្បជញ្ញៈក្នុងកិច្ចការងារដែលយើងត្រូវធ្វើហ្នឹងហើយមានសេចក្តីសុខហើយមានប្រយោជន៍ហ្នឹងដូចថាពូជយើងគេដាំណាពូជល្អល្អហ្នឹងវាត្រង់ឲ្យថាក្រៅអំពីកិច្ចការងារដែលយើងត្រូវធ្វើឲ្យឲ្យជាសុខគាត់ណាទាំងតែកិច្ចការងារជាប្រយោជន៍ហើយក្រៅពីហ្នឹងវាជារឿងធម្មជាតិណាដែលយើងប្រគល់ឲ្យធម្មជាតិទៅ យើងមិនអាចចេះតែទៅគ្រប់គ្រងហួងហែងអីសັບគ្រប់កុំឲ្យចាស់ឲ្យឈឺកុំឲ្យស្លាប់កុំឲ្យត្រាត់ត្រាស់អីអីយ៉ាម៉េចយ៉ាម៉េចទៀមទាយ៉ាងនេះទៀមទាយ៉ាងនោះចង់បានផលឆាប់អាហាអីអីអាហ្នឹងវាអត់មែនជាកិច្ចនទីអីរបស់យើងទេហ្នឹងហើយយើងសិក្សាទៅយើងមើលទៅឃើញចំណុចល្ងងរបស់សត្វលោកយើងមនុស្សយើងហ្នឹងវានៅ ត្រង់អាដែលថា ខ្លួនឯងអត់បានធ្វើអីមកនេះប៉ណ្ណិតវាចិត្តតែទៀមទាណាស្រឡាញ់ពេញចិត្តចាប់យួរវាដូចជាណាអ្នកណាឲ្យអញ្ចឹងអាហ្នឹងជាក្តីល្ងងរបស់មនុស្សយើងណាណារបស់ហ្នឹងគឺវាអត់មានអ្នកណាឲ្យអ្នកណាទេបរមត្តធัวវាមានតែបច្ច័យយ៉ាងម៉េចវាកើតឡើងហើយវាស្ថិតនៅក្នុងការវិន័យទៅតែប៉ុណ្ណឹងគឺណាអសន្នមត់គ្នាអីតាមសន្នមត់ទៅតែបរមត្តធัว វាត្រូវតែវិន័យទៅអញ្ចឹងអត់មានម្ចាស់ទេហ្នឹងហើយប៉ុន្តែមនុស្សយើងវាចាប់យកដល់ពេញចិត្តវាមានអាពេញចិត្តវាមានតោះចិត្តហ្នឹងហើយវាមានអញ្ចឹងវារឿងចិត្តរបស់មនុស្សយើងហ្នឹងដែលអត់បានយល់ដឹងថាជារបស់ក្នុងលោកហ្នឹងឯងអញ្ចឹងវាចេញទៅជារឿងវាយខ្វល់រវល់បណ្ណាំងប្រជែងបង្អួតបង្អោយតាមការស្រឡាញ់ពេញចិត្តហ្នឹងអញ្ចឹងទៅហ្នឹងឯង ទៅជារឿងរវល់ចឹងទៅហើយក៏កើតទុកសោកសៅទៅតែយើងអប់រំបញ្ញាទៅបានយើងដឹងដឹងថាអ្វីដែលវាមិនមែនយើងអ្នកធ្វើវាដូចថាមានថ្ងៃមានយប់អីចឹងវាស្រាច់ត្រង់ដែលវាមិនមែនយើងអ្នកធ្វើថ្ងៃយប់ហ្នឹងហ្នឹងហើយ អញ្ចឹងវាអត់បញ្ហា ទេលឿនក៏ដោយយឺតក៏ដោយអីក៏ដោយក៏ដោយដូចមួយថ្ងៃមួយថ្ងៃលឿនសម្រាប់យើងសឹកស្រួលអីអញ្ចឹងតែថាយើងដឹងថាវាមិនមែនយើងអ្នករៀបចំឲ្យមានមួយថ្ងៃហ្នឹងហើយចិត្តតែដឹងថ្ងៃចិត្តដែលដឹងយប់ហ្នឹងក៏វាមិនមែនយើងអ្នកធ្វើមកអ្វីដែលមិនមែនយើងអ្នកធ្វើគឺវាមិនមែនរបស់យើងវាមិនមែនជាអត្តាយើងទៅទៀតអញ្ចឹង ហើយយើងត្រូវពិបាកចិត្តរឿងអីណាត្រូវខ្វល់រឿងអីមើលមើលហ្នឹងឯងបាក់ចិត្តរឿងអីខ្វល់រឿងអីក៏តែរឿងអវិជ្ជារឿងដែលប្រកាន់ហួងហែងនោះចេញមកពីអវិជ្ជាសេចក្តីល្ងងរបស់សត្វលោកយើងណាហ្នឹងឯងបាក់ចិត្តណាចេះចោះអីចឹងទៅតែអ្វីដែលខ្លួនឯងអត់បានធ្វើទាំងអស់ប៉ុន្តែទទួលណាអវិជ្ជាហ្នឹងវាត្រង់ទទួលមកជារបស់ខ្លួនហ្នឹង ស្រឡាញ់ពេញចិត្តក៏អត់ទៅមិនស្រឡាញ់ពេញចិត្តក៏តោះតោមនោះទៅល្ងងគឺនៅត្រង់ទទួលហ្នឹងវាអត់រួចំណុចដែលត្រូវដាក់ចុះនោះការអប់រំចម្រើនអរិយមគ្គនោះវាសំខាន់ត្រង់ដាក់ចុះនោះត្រង់ដែលថាមិនទទួលនោះគឺដែលប្រកាន់មកហើយហ្នឹងទូលមកហើយហ្នឹងវាត្រូវដាក់ចុះហ្នឹងឯងអាហ្នឹងគឺអរិយមគ្គហ្នឹងជាឧបាយក្នុងការដាក់ចុះហ្នឹងព្រោះអប់រំញាតិ ដឹងថាអ្វីអ្វីវាមិនមែនយើងអ្នកធ្វើវាអត់មានរឿងយើងត្រូវទទួលរែកពុនអីទៅទេដឹងអញ្ចឹងត្រូវតែរោគភាពយុទ្ធធัวឲ្យខ្លួនឯងហ្នឹងអ្វីដែលយើងអត់បានសាងហើយយើងទៅទទួលយកមកធ្វើខ្លួនឯងអីហ្នឹងអានោះរឿងល្ងងទូទៅសម្រាប់បថុជនអាស្រ័យវត្តដាក់ណាកន្លែងហ្នឹងឯងទទួលមកធ្វើខ្លួនឯងហ្នឹងវាធ្ងន់មែនទេណាត្រូវ ចាំបីបាច់មើលថែប្រកែប្រកម្មហួងហែងសពគ្រប់ហ្នឹងណាអត្តភាពបញ្ញខណ្ឌដែលខ្លួនឯងអត់បានសាងមកសោះហ្នឹងវាបានតែរឿងចាប់យកមកធ្វើខ្លួនឯងហ្នឹងដល់អញ្ចឹងវាត្រូវរួអីអីរបស់ខ្លួនឲ្យពេញចិត្តហ្នឹងហើយយើង ដាប់រឿយរឿយទៅយើងឲ្យដឹងថានេះចំណុចល្ងងឲ្យតែយើងដឹងថាចំណុចល្ងងអាហ្នឹងគឺបានន័យថាចេះដឹងហើយហ្នឹងហើយ អាសេចក្តីល្ងងហ្នឹងវាមិនមែនល្ងងទៅឃើញអាល្ងងទេតែតែមានបញ្ញាញៀនកើតឡើងបានដឹងនេះល្ងងនេះចេះអញ្ចឹងណាហ្នឹងហើយអាសេចក្តីល្ងងវាអត់វាអត់ដឹងថាម៉េចចេះហើយអាល្ងងហ្នឹងវាអត់ទាំងដឹងថាល្ងងទៅទៀតអត់ដឹងទេបានតែថាប្រកែប្រកាន់សម្គាល់តែខ្លួនឯងប្រកែអីចេះចោះទៅវិញទៅហ្នឹងហើយហ្នឹងចឹងក្នុង សេចក្តីនៃពាក្យដែលជាសុភាសិតហ្នឹងនៅក្នុងវាចាដែលពោលទៅហ្នឹងដូចថាអដ្ឋាំងធម្មញ្ញទីពេតិហ្នឹងគឺថាបំភ្លឺណាទីពេតិហ្នឹងគឺថាពោលហ្នឹងពោលបំភ្លឺអត្ថัวហេតុផលណាពោលហេតុពោលផលណាបរមត្តធัวគឺណាគឺថាជាហេតុផលនៃធម្មជាតិហ្នឹងតែយើង រៀនទៅយើងស្ដាប់ទៅយើងពោលទៅប្រកាសពីហេតុផលធម្មជាតិទៅគ្រាន់តែយើងស្ដាប់ពិចារណាយល់តិចតិចទៅក៏យើងបានសេចក្តីសុខណាព្រោះយើងព្រមជាមួយ នឹងការពិត នៃធម្មជាតិណាហើយយើងមានកន្លែងដែលយើងត្រូវរួច ខ្លួនណាត្រង់ឲ្យថាអ្វីដែល ជាធម្មជាតិវាមិនមែនយើងអ្នកសាងអ្វីដែលមិនមែនយើងអ្នកសាងវាមានវាមានអាតំណឹងមួយញៀនមួយដើម្បីថាយើងត្រូវរួចខ្លួនព្រោះមិនមែនយើងអ្នកធ្វើណាយើងយើងយើងដឹងថាមិនមែនយើងអ្នកធ្វើហើយយើងមកមកដាក់ចោះគឺថាយើងចាប់ចំណុចបានត្រង់ដែលថាយើងអត់ចាំបាច់ទទួលទេអត់អត់ត្រូវទទួលអ្វីដែលយើងអត់បានធ្វើហ្នឹងហើយ វាជាភារៈធ្ងន់គេលេសភារៈខណ្ឌភារៈអភិសង្ខារភារៈអីចេះទទួលមិនគឺមិនយើងអ្នកធ្វើផងចេះទទួលអាហ្នឹងវារឿងល្ងងដល់យើងបានចេះដឹងទៅបាន យើងដឹងអាចំណុចល្ងងហ្នឹងគឺវាមានពលឺភ្លឺស្វាងកើតមកដឹកអញ្ចឹងមែនវាអត់មានយើងអីមកធ្វើរឿងលោកនឹងរឿងជីវិតនឹងអត្តភាពនឹងហើយចេះតែមកទទួលយកមកធ្វើខ្លួនឯងអញ្ចឹងវាបំរើខណ្ឌណានៃទៅណាហ្នឹងឯង មកវត្តសង្សារមកហើយហ្នឹងមកបំរើខណ្ឌបំរើបំរើយ៉ាងស្មោះហើយប្រកែប្រកាន់កាន់ជើងទៀតយកមកធ្វើខ្លួនឯងទៅទៀតវាយតបគេស្លាប់គេប៉ុណ្ណាក៏បានដែរណាឲ្យវាខ្លួនឯងមែនទេណាអត់សោះហ្នឹងណាប៉ុន្តែវាប្រកាន់អញ្ចឹងអាហ្នឹងយើងឃើញរឿយរឿយអញ្ចឹងទៅយើងពីរស់នៅក្នុងពធណាហ្នឹងហៅថាធម្មញ្ញហៅថាអដ្ឋាងធម្មញ្ញយតិពេតេ ហើយអាហ្នឹងពីរស់ហើយមគ្គធុរាំងហ្នឹងវាពីរស់ណារស់ហ្នឹងហើយមគ្គតាសៈហ្នឹងគឺពេលដែលពោលហ្នឹងជាសុភាសិតហើយតាសៈហ្នឹងសុភាសិតហ្នឹងពីរស់ហើយហ្នឹងហើយមគ្គធរានតាសៈឬក៏មគ្គធរាំងតាសៈសុភាសិតន្តេហ្នឹងសុភាសិតាំងហ្នឹង អីពោលហ្នឹងវាមានមន្តភាន័យដែលពោលដោយបញ្ញា មន្តៈហ្នឹងជាមោះនៃបញ្ញា ភាន័យពាក្យសម្ដីអ្នកពោលហ្នឹងប្រកបដោយបញ្ញាហើយអនុត្តតោមិនរវើរវាយពោលដោយសមាធិចិត្តហ្នឹងឯងហើយពាក្យហ្នឹងតែសក្តិលៈវាចាស់សៈនោះវាចាល្អិតល្អន់ហ្នឹងឯងហ្នឹងគឺពាក្យរំលឹករបស់ព្រះបរមពុរិស័ទហ្នឹងហើយដល់មកដល់ម៉ោងហើយរឿង មួយទៀតហ្នឹងរឿងហ្នឹងវាតកតួងគ្នាហ្នឹងរឿងការជ្រើសរើសស្ដាច់មនុស្សវាមានរើសដាច់ហើយ ពួកមរឹកក៏មានហើយអឺសីហៈអញ្ចឹងគេស្ដាច់មរឹកទៅហើយពួកត្រីអឺត្រីឈ្មោះអានន្ទនឹងជាស្ដាច់ទៅហើយដល់ទៅពួកបក្សីវាត្រូវជ្រើសរើសដែរជ្រើសរើសទៅគេបានជ្រើសរើសទៅលើមៀម ហ្នឹងហើយមៀមមៀមហ្នឹងក៏ល័យថាឧណាឧឡូកៈណាអាហ្នឹងមៀមហ្នឹងបងណិតឧឡូកៈឧឡូកៈជាអដកណាហ្នឹងហើយឧឡូកៈមៀមដែរហ្នឹងហើយហើយមានគេថាដែលសัตว์ក្អែកបានពោលហ្នឹងដោយសារគេរើសមៀមអញ្ចឹងទៅ គេប្រកាសមួយលើកពីរលើកអីចឹងទៅគេថាព្រមព្រៀងណាដើម្បីឲ្យមៀមហ្នឹងធ្វើជាស្ដេចបាសីហ្នឹងហ្នឹងឯងហើយដល់ទៅលើកទី3ហ្នឹងបានក្អែកហ្នឹងគេបដិសេធណាគេថាគេថាអ្នកមេរុចចៃតេហ្នឹងទៅហ្នឹងឯង ផាត់ទាំងវោហ្នឹងគេថាអ្នកមេរុចតេរុចតេ5ម៉ាត់ផាត់ទាំងវោណាឧឡោកាសាភិសេចណាំងអកតថសៈមុខังបស្សៈកថាំងកតធោករិសតេតេហ្នឹងឯងហ្នឹងហើយចាំងឹតឯងបង្ហើយទៅ ក្អែកហ្នឹងគេតវ៉ាអញ្ចឹងប្រឆាំងណាហើយគេគេຕົកដល់ទៅលើកទី3ទៀតហ្នឹងឯងបានគេចេញមុខមកពីព្រោះគេគេຕົកដើម្បីឲ្យឲ្យសัตว์ទាំងអស់ហ្នឹងមើលមុខមៀមហ្នឹងមៀមគេពងអពងអអញបានធ្វើជាស្ដាច់បាក់សីហ្នឹងហើយប៉ុន្តែគ្រាន់តែថា អ្នកទាំងឡាយមើលមើលមើលមុខមៀមហ្នឹងហើយពេលដែលកំពុងអផងហ្នឹងមុខប៉ុណ្ណឹងហើយចាំរំដល់ពេលខឹងទៀតមុខវាប៉ុណ្ណាទៅណាក្អែកគេថាអញ្ចឹងអញ្ចឹងគេថាផាត់ទាំងវោហ្នឹងគេថាអ្នកដល់ចម្រើនទាំងឡាយហៅដូចថាពាក្យគូសំហ្នឹងហើយប៉ុន្តែគេថាអ្នកមេរុច្ចតិហ្នឹងគេថាខ្ញុំអត់ត្រេកអរទេហ្នឹងហើយចំពោះការអភិសេក គាត់ថាឧលូកាសាពិសេចណាំងហ្នឹងគឺថាការអភិសេកនៅសัตว์មៀមហ្នឹង ដើម្បីធ្វើជាស្ដេចហ្នឹងហ្នឹងអភិសេកយើងអភិសេកហ្នឹងយើងដាប់បានហើយហ្នឹងហើយខ្ញុំអត់ពេញចិត្តខ្ញុំអត់ត្រេកអរទេណាអកតធសៈអកតធសៈមុខខាងបស្សៈអ្នកទាំងឡាយមើលមុខវាហ្នឹងហើយមើលមុខមៀមហ្នឹងហ៎ អាកតទេសៈវាអត់តាន់ខឹងផងអាហ្នឹងវាអត់តាន់ក្រោតផងហ្នឹងកំពុងអអហ្នឹងកំពុងអអមើលមើលមើលមុខវាហ្នឹងហើយអាហ្នឹងឲ្យមើលមុខហ្នឹងហើយហៅឲ្យមើលមុខមុខខាងបាសៈហ្នឹងអីកខាំងកតធោការេសតិតេហើយចូលតម្រាំដល់ទៅវាខឹងទៅទៀតមុខវាបណ្ណាទៅសុរែកហៅទៅលើហ្នឹងហើយខ្ញុំអត់ត្រេកអរទេអ្នកមេរជតិដល់អញ្ចឹង អាមៀមហ្នឹងខឹងមែនទេហ្មងខឹងមួយអាក្អែកហ្នឹងថាអន្តរាយបនស័កហ្នឹងហើយដល់ចុងស្ទុះវឹងទៅដេញប្រយុទ្ធតតាំងជាមួយក្អែកហ្នឹងអញ្ចឹងវាជាប់ពីវរាមៀមជាមួយក្អែកមកហ្នឹងរឿងហ្នឹងព្រះអង្គប្ររពដោយសារពិខុលោកអ្នកបោះសម្រាម នៅ ខាងចេតពុនពេលមួយសតទៅក្បាលក្អែកមៀមហ្នឹងវាទៅខំណាយប់ឡើងវាចេញមៀមហ្នឹងវាសัตว์ រាត្រីចរក្អែកហ្នឹងវាតិវាចរណាពេលយប់ក្អែកវាដេកឲ្យមៀមហ្នឹងវាចេញទៅខំសម្រាប់ក្អែកនឹងធ្លាក់មកទាំងសាកសពទាំងឈាមទៅពីទៅពីអីអីហ្នឹងហ្នឹងហើយមានរឿងរ៉ាវនៅក្នុងវត្តចេតពុនហ្នឹងបានព្រះរាមានភាពព្រះអង្គសម្ដែង តាំងពីបឋមមកកាប់មកហ្នឹងដែលរើសធ្វើស្ដាច់ណាហើយបាន អញ្ចឹងទៅក៏បក្សីទាំងឡាយនោះក៏រើសសវណ្ណហង្សចំព្រះបរមពោធិសត្វនឹងឯងតែអ្នកមានបំត្រូវធ្វើស្ដាច់ទៅបានស្ដាច់អញ្ចឹងទៅរើសមៀមអីវាអត់មានបំវាអត់បានធ្វើមៀមទៅឯងគេប្រឆាំងដែលបនព្រះបរមពោធិសត្វនៅមើលពេលហ្នឹងនៅក្នុង កំណើតជាហង្សពួមាសសវណ្ណហង្សហ្នឹងហ្នឹងក៏បានធ្វើជាស្ដេចដាក់សែងហ្នឹងទៅហ្នឹងគ្រាន់តែមក សំសេចក្តីជាមួយនឹងរឿងពាក្យសម្ដីពាក្យវាចាអីអីហ្នឹងក្នុងនៃខ្លឹមសារទៅទៀតប៉ុណ្ណឹងសិនចុះដោយក្តីជ្រះថ្លាសូមអនុមោទនី